Hello ជំរាបសួរ បងប្អូនជំរាបសួរជំរាបសួរប្រិមិត្តជួបជាមួយនឹងខ្ញុំបកណាខ្ញុំអឺសម្ដេចដេជោឡុងបាទអឺជាថ្មីម្ដងទៀតទៀតណាបាទបាទអាសាជួបគ្នាបន្តិច តាមពិតដោយសារតែមានរឿងណែណែមានរឿងអីបងប្អូនដោយសារតែមានរឿងអឺខ្លះខ្លះដែលចង់និយាយពីព្រោះរឿងខ្លះវាជារឿងដែលស្ដាប់ទៅវាធ្វើឲ្យ មានការចង្អៀតចង្អល់មានការចង្អៀតចង្អល់នៅក្នុង ចិត្តយើងបាទអឺចង្អៀតចង្អល់នោះយ៉ាងម៉េចរឿងនៅអ៊ុយក្រែនរឿងនៅអ៊ុយក្រែននិងរឿងនៅក្នុងប្រទេសកម្ពុជាអ៊ុយក្រែននិងប្រទេសកម្ពុជាបាទអឺខ្ញុំខ្ញុំឃើញពួក ថ្នាក់ដឹកនាំរបស់ CPP មួយចំនួនដែល ពួកគេបង្ហោះសារអឺអឺធ្វើជាធ្វើជាពួកអាត្រឹមត្រូវណាធ្វើជាពួកអាត្រឹមត្រូវឬក៏ក្រុមអាត្រឹមត្រូវក្រុមអាពួកអាពួកបិសាចបន្លំខ្លួនពួនធ្វើជាមនុស្សណា ខ្ញុំឃើញពួកអស់នឹងបង្ហោះសារទៅខ្ញុំដូចទឹះទឹះត្មងទឹះមហាទឹះហើយទឹះនឹងចេះបងប្អូនណាដោយសារតែអត្តន័យខ្លឹមសារសារនោះវាវាជាអត្តន័យខ្លឹមសារសម្រាប់អ្នកស្លូតត្រង់ណា វាជា អត្តន័យខ្លឹមសារនៃការសរសេរនឹងដើម្បីបំផ្លាញអ្នកស្មោះត្រង់អ្នកស្លូតត្រង់អ្នកមនសិការជាតិចឹងហើយដល់ពេលចឹងទៅខ្ញុំនេះវាវាទប់អាចិនតារម្មវាអត់បានអាចិនតារម្មរបស់យើងនឹងវាវាទៅជាបង្កើតបានទៅជាអនិច្ចារម្មអានិច្ចារម្មណា អារម្មណ៍មិនជាទីពេញចិត្តណាអាណិតថាអារម្មណ៍និយាយសិនដល់បរមត្តហ្នឹងណាគេថាបរមត្តប៉ុន្តែភាសាបាលីគេហៅបរមត្តបាទបរមត្តមិនមែន បរមត្តទេបាទបាទខ្ញុំមិនមែនលោកពូកសលបាទលោកពូកសលខ្ញុំទៅមែនណាទៅពួកអាន អាអស់នឹងមែនខ្ញុំខ្ញុំទៅវាមែនណា ខ្ញុំខ្ញុំចេះតែវាទៅសេ ទៅខែទៅហើយខ្ញុំមិនដឹងថាតើពួកអស់នឹងនឹងមានចិត្តមេត្តាធម៌មានចិត្តជាបុណ្យជាកុសលអីខ្ញុំខ្ញុំមើលអាពួកអស់នឹងដូចអត់មាន ចិត្តជាមនុស្សធម៌អីទេបងប្អូនណាវាអត់មានចិត្តជាមនុស្សធម៌អីទេវាអត់មានពាក់ព័ន្ធអីទេរឿង រុស្ស៊ីរឿងអីហ្នឹងមែនតែនវាអត់មានពាក់ព័ន្ធអីជាមួយនឹងរឿងនិន្នាការទេ វាអត់មាន ពាក់ព័ន្ធជាមួយនិន្នាការទេ វាពាក់ព័ន្ធជាមួយរឿងរុស្ស៊ីឈ្លានពានហើយការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនហ្នឹងបងប្អូនដែលរឿងដែល ខ្ញុំស្អប់ខ្ពើមពួកអាទ្រឹស្ដីកុម្មុយនីសខ្ញុំស្អប់ខ្ពើមវាដឹងខ្ញុំស្អប់ខ្ពើមអីហ៎ ខ្ញុំស្អប់ខ្ពើមពួកអាទ្រឹស្ដីកុម្មុយនីសដឹងខ្ញុំស្អប់ខ្ពើមស្អីវាដែរអាពាក្យហ្នឹងពួកអាកុម្មុយនីសពួកអាប្រជាធិបតេយ្យคล้ายคล้ายមានសន្តានជាកុម្មុយនីសបងប្អូនស្ដាប់តែពាក្យវាទៅដូចគ្នាបេះបិទដូចគ្នាបេះបិទអូផាសូអារឿងអ្នករត់ចូល CPP ហ្នឹង តាំងតែពីដើមមិនមែនទៅឥឡូវទេនិយាយពីរឿងរត់ចូល CPP ហ្នឹងតាំងតែពីបោះឆ្នោតមុនឆ្នាំ2013និយាយរឿងហ្នឹងបន្តិច មុនឆ្នាំ2013និយាយពីអ្នកចុះចូលជាមួយ CPP រាប់ពាន់រាប់ម៉ឺនអ្នកសមាជិកគណៈបកសង្គ្រោះជាតិរត់ចូល CPP ដល់ពេលបោះឆ្នោតឆ្នាំ2013តតលួចបានឈ្នះគណៈបកសង្គ្រោះជាតិអញ្ចឹងមានន័យថាម៉េចមានន័យថាអានឹងហើយគេហៅថាបដិវត្តអត់ក្លិនបដិវត្តអត់ក្លិនចុះចូលជាមួយឯងមែនប៉ុន្តែអត់បោះឆ្នោតឲ្យឯងទៅយកលុយឯងមែនប៉ុន្តែមិនបោះឆ្នោតឲ្យឯង តែធ្វើអីអានឹងយកលុយហ៊ុនសែនបោះឆ្នោតឲ្យសំរងស៊ីយកលុយហ៊ុនសែនចុះចូលជាមួយហ៊ុនសែនបោះឆ្នោតឲ្យភ្លើងទៀនអីចឹងទៅអាអាវត្តធរអស់ហ្នឹងណាពួកពួកអា CPP វាយកតែបរិមាណអាឲ្យជ្រះបរិមាណទៅអូខេអាឡុងអត់ខ្វល់ទេអារឿងចុះចូលអីហ្នឹងនោះអត់ខ្វល់ទេពីព្រោះគេខ្លាចតែណា យើងខ្លាចតែបដិវត្តមានពណ៌ទេពួក RCPP វាខ្លាចតែបដិវត្តមានពណ៌ទេបើបដិវត្តឥតពណ៌ពួក RCPP ហ្នឹងវាអត់ដឹងហ៎វាអត់ដឹងតាអ្នកចុះចូលទាំងអស់នឹងសិតតែនៅទៅនៅក្រោមពងវាហើយបំផ្លាញវានោះវាអត់ដឹងថាហើយទទួលយកទៅអញឲ្យឯងទទួលយកបើឯងបកកែទិញមនុស្សទទួលយកណាយើងប្រាប់ថាយកទៅមិនមែនមកដូចម៉ែអញទេប៉ុន្តែ គ្រាន់តែប្រាប់ប៉ុណ្ណេះផាសូគ្រាន់តែប្រាប់ថាតាំងតែពីដើមមកពួក RCVP នឹងវាមិនដែលគ្មានពេលណាដែលវាមិនទទួលយកសមាជិកថ្មីឲ្យតែចិត្តបោះឆ្នោតអូវា ប្រកាសទទួលសមាជិកនេះប្រកាសទទួលសមាជិកនោះប៉ុន្តែដល់ពេលលទ្ធផលបោះឆ្នោតធ្លាក់សលេងឆ្នោតរហូតដោយសួរថាហេតុអីបានវាអញ្ចឹងហេតុអីមកពីប្រជាជននឹងគេដឹងគេគេលុយពួកវានឹងជ្រះជ្រំ លួចជាតិលក់ជាតិច្រើន ពេកគេទៅជួយយកវាចាយទៅដល់ពេលបោះឆ្នោតគេបោះឆ្នោតឲ្យមនុស្សត្រឹមត្រូវមកគណៈបកត្រឹមត្រូវមកអានឹងអញ្ចឹងប្រជាពលរដ្ឋគេមានឧត្តមគតិមនសិការណាហើយក៏មើលឃើញដល់គេចោះចូលចឹងខ្លះចោះចូលទៅលុញពងនឹងដើម្បីបន្លំផ្ទាត់ពងទេហើយកុំជូហើយកុំជូប្រជាពលរដ្ឋសម័យថ្មីនេះណាហើយកុំជូឲ្យសោះអាយ៉ងយួនកុំជូឲ្យសោះណា មិនមែនដោយប្រជាពលរដ្ឋសម័យមុនទេណាបើថាដឹងគុណឯងដឹងគុណងាប់ទេណាឯងឲ្យស៊ីឲ្យដឹងគុណងាប់ទេអត់ទេមិនទៅដឹងគុណអាចោយួនឆ្លៀនពៀនទេអត់ទេទៅចុះចូលជាមួយពួកឯងពេលខ្លះហ្នឹងគ្រាន់តែដើម្បីទៅលុញពងឯងបន្លំផ្ទាត់ពងឯងឲ្យហួលម្ដងម្ដងមកកាលទេហើយកុំជោនោះឯងខំតែប្រឹងប្រែងទប់ទល់បដិវត្តមានពណ៌ទៅថាពួកយើងឥឡូវគ្មានទៅធ្វើបដិវត្តមានពណ៌ស្អីទេអាបដិវត្តមានពណ៌ពួកឯងងាយប្រក្រាប់ មានតែរឿងមួយរាល់ថ្ងៃដែលយើងពួកធ្វើណាយើងធ្វើបដិវត្តគ្មានពណ៌ហេអញ្ចឹងណាអានឹងអានឹងខ្ញុំនិយាយទៅ CPP ទេណាឯងឯងឯងអញហ្នឹងណាបងផាសូខ្ញុំមិននិយាយទៅបងឯងទេណាហ្នឹងឯងខ្ញុំនិយាយទៅ CPP ទេឯងឯងឯងឯងហ្នឹងនោះអញ្ចឹងបងគិតមើលមើលអ្នកចោះចូលជាមួយ CPP ចោះចូលអស់ហើយបើចោះចូលអស់ចាំបាច់ខ្លាចហើយបើចោះចូលអស់ចាំបាច់បិទ ថាអារឿងដដែលដដែលនឹងបងអើយបងផាសសូឲ្យពួកអា CVP នឹងវាតែងតែសោតអូខេវាតែងតែសោតដដែលដដែលដដែលអស់ហើយអស់ហើយមានអាគ្នាឯងខ្លះថាអូធ្វើអញ្ចឹងកើតទេបែកបាក់អស់ហើយបែកបាក់អស់ហើយប្រមូលគ្នាមកវិញអាណាទៅប្រមូលឆ្កែមកមិនវិញបើវាដឹងថានឹងឆ្កែហើយហើយទៅយកឆ្កែមកវិញហើយឆ្កែវាមកតាមយើងដែរ បើវាដឹងថាអានឹងឆ្កែហ៊ុនសែនយើងដឹងថាអើយកុំឲ្យវាបែកបាក់ណាស់ហើយកៀងកោយកមកវិញទេបើយើងមិនដឹងទៅយើងចេះតែថាអូម្នាក់នឹងគេចោតប្រកាន់ទេគាត់មិនអីទេអានឹងយើងសំតែគៀងកោគាត់មកវិញហើយបើយើងដឹងថាមនុស្សនឹងឆ្កែរបស់ហ៊ុនសែនហើយយើងនៅអោបកសោវាធ្វើអីទៀតឲ្យវាទៅទៅឲ្យហ៊ុនសែនជន់កកវាដកស្លាប់ទៅដឹងហើយអេបងប្អូនហើយកុំធ្វើកំណត់ខ្លីពេកណាកំណត់បើយើងដឹងថាអានឹង ក្បាត់ហើយកុំប្រើវាមើលវាចេញមុខក្បាត់ហើយកុំប្រើវាទៀតឲ្យវាទៅណាទៅទៅប៉ុន្តែយើងគ្រាន់តែមិនធ្វើអីវាទេវាធ្វើអីធ្វើទៅអានឹងចឹងណាបងប្អូនតែខ្ញុំមិនថាឲ្យបងទេបងផាសូខ្ញុំនិយាយហ្នឹងអ្វីដែលបងនិយាយហ្នឹងណាអ្វីដែលបងនិយាយហ្នឹងគឺជាភាសារបស់ពួក CPP តែងតែនិយាយថាអូគណៈបកយើងចោះចូលចិត្តអស់ហើយអស់ហើយណាឥឡូវនឹងអស់ហើយណាបើអស់ CPP វាឈប់រឿងយើងហើយ ជើខ្ញុំមួយម៉ាត់ទៅអាភាសារបស់ពួក CVP ហ្នឹងអាភាសាហ្នឹងគេហៅ បំបាក់កម្លាំងចិត្តអ្នកគ្រប់គ្រងប៉ុន្តែវាទៅអត់រួចអាសូត្រធរដដែលដដែលហ្នឹងដោយសារតែបងយកអាធររបស់ CVP មកសូត្រទៅជួនណាខ្ញុំច្រឡំទៅ CVP ដែរហ្នឹងណាអញ្ចឹងបានថាមនុស្សបងជួនណាទៅយើងបើថាយើងសូត្រធរ យើងគ្រាន់តែចង់បង្ហាញទ្រឹស្ដីថាអូបងឡុងអើយឥឡូវហ្នឹងយើងហ្នឹងគិតចិត្តចូលអស់ហើយយើងបានមានតិន្នន័យណាចិត្តចូលអស់ហើយហ្នឹងតើតិន្នន័យដែលយើងថាចិត្តចូលអស់ហើយហ្នឹងអឺយើងមានដែរអត់អត់ឃើញទេអត់ឥឡូវយើងថាអ្នកចូលនឹងឃើញ2 3 4 5គ្រាប់មួយមួយឆ្នាំអីចឹងទៅយើងឃើញ2 3 4 5គ្រាប់ទៅអឺ ហើយនៅក្នុងគណៈបកប្រជាជនដែលបោះឆ្នោតឲ្យយើងច្រើនណាស់ពួកគណៈបកប្រជាជនដែលវាស្អប់ពួក CPP នោះព្រោះពួកគណៈបកប្រជាជន វាទទួលបាន ការជិះជាន់ណាហើយវារត់ចេញពីនឹងដែរណាបាទអញ្ចឹងខ្ញុំឆ្លោយមួយបងឯងប៉ុណ្ណឹងខ្ញុំក៏លេចមើលឃើញមួយផ្លែតទេណាបង ផាសូខ្ញុំអត់ថាឲ្យបងឯងទេអូខេខ្ញុំថាឲ្យថាទ្រឹស្ដីហ្នឹងវាជាទ្រឹស្ដីរបស់ពួក CPP ហ្នឹងហើយ ពួក CPP តែងតែនិយាយចឹងណាចុះចូលចិត្តអស់ហើយអស់ហើយចប់ហើយសំរងស៊ីมันអាចធ្វើនយោបាយទៀតបានទេប៉ុន្តែមួយថ្ងៃមួយថ្ងៃពួកវាវាយទៅសំរងស៊ីអូវិធីតែប្របាក់សំរងស៊ីទៅវាចប់ហើយអូវិធីវាយប្របាក់គេធ្វើអីទៀតដោយក្រមព្រះហ្នឹងបានចប់ដោយញឹកប៊ុនឆៃអាហ្នឹងបានចប់ដោយមុំសណងដោអាហ្នឹងបានចប់ដោយខំវាសនាអាហ្នឹងបានចប់ឃើញទេវាចប់វាតទៅលេងនិយាយណា លែងនិយាយស្ដីអីកែដល់នឹងបានវាចប់អានឹងអញ្ចឹងណាហើយតោះតាពួកហ៊ុនសែនលែងប្រកួតជាមួយយើងអានឹងបានវាចប់ហើយបើហ៊ុនសែនប្រកួតជាមួយតែអាគណៈបកចប់អាគណៈបកបង្កើតឆ្លោះតែជាមួយសំរងស៊ីភ័យសងប់មួយថ្ងៃមួយថ្ងៃខ្លាយតារត់សំរងស៊ីចូលស្រុកហើយអួតថា ប្រជាជន16លានអ្នកគាំទ្រសម្ដេចហើយខ្ញុំនឹងថាតៃ16 16 17លានអ្នកហ្នឹងមានរាប់ចូលអាឡុងអត់ណាហើយចូល អ្នកភ្លើងទៀនមកកណោហើយគណៈបកប្រឆាំងព្រោះធម្មតាតើគណៈគេបង្កើតគណៈបកប្រឆាំងដតីដូចជាគណៈបក LDP ដូចជាគណៈបកអីផ្សេងផ្សេងហ្នឹងគណៈបកនោះពិតណាស់ថាហ៊ុនសែនអ្នកបង្កើតប៉ុន្តែអ្នកដែលទៅគ្រប់គ្រងគណៈបកនោះមួយចំនួនហ្នឹងដោយសារអត់ចូលចិត្តហ៊ុនសែនហ្នឹងហើយបានជាគេទៅគ្រប់គ្រងគណៈបកផ្សេងផ្សេងទៀតចូលអាមិនថាប្រជាពលរដ្ឋ16លានអ្នកគ្រប់គ្រងហ៊ុនសែន វាខុសវាអត់ត្រូវវាគ្មាន ទិន្នន័យ logic អីសោះទិន្នន័យហ្នឹងគេហៅថាទិន្នន័យបោកប្រាស់អញ្ចឹងបានខ្ញុំស្អប់ពួកអាកុម្មុយនីសខ្ញុំស្អប់ពួកអាកុម្មុយនីសវាប្រើទ្រឹស្ដីអញ្ចឹងដូចជាករណីទ្រឹស្ដីតែមួយដែលដែលខ្ញុំចង់បញ្ជាក់ រវាងទ្រឹស្ដីកុម្មុយនីសរបស់រុស្ស៊ីបងប្អូនដឹងរុស្ស៊ីវាចូលមកវាយអ៊ុយក្រែននឹងវាថាម៉េចដែរវាថាវាចូលមកបញ្ចប់របបណាស៊ី ណាដែលបល័យពូជសាសបល័យពូជសាសវាបងប្អូនណាហើយ ក្នុងនាមវាជា ប្រទេសមហាអំណាចរុស្ស៊ីនោះណាក្នុងនាមវាជាប្រទេសមហាអំណាចក្នុងនាមវាជាប្រទេសមហាអំណាចអូខេក្នុងនាមវាជាប្រទេសមហាអំណាចឥឡូវបងប្អូនសាកល្បងមើលប្រទេសយូក្រែនប្រទេសយូក្រែន បន្ទាប់ពីរុស្ស៊ីចូលមកលុកលុយឈ្លានពានសម្លាប់ធ្វើឲ្យស្លាប់ប្រជាពលរដ្ឋស្លូតត្រង់ឈ្លានពានទឹកដីគេប្រទេសយូក្រែនគេដាក់ពាក្យបណ្ដឹងទៅអង្គការ ICJ គេដាក់ពាក្យបណ្ដឹងទៅតុលាការ ICJ ដែលជាតុលាការកាត់ក្តីពីរឿងប្រទេសឈ្លានពានស្របទៅតាម ច្បាប់ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិណានៃធម្មនុញ្ញអង្គការសហប្រជាជាតិអូខេអញ្ចឹងអ៊ុយក្រែនប្តឹងរុស្ស៊ីហើយមកសម័យហ្នឹងខាងហូឡង់តឡាការ ICJ ប្រចាំនៅហូឡង់គេបានកោះហៅភាគីខាងរុស្ស៊ី ឲ្យទៅឆ្លើយបំភ្លឺប៉ុន្តែភាគីសំរងស៊ីអត់មានទេអត់មានទេ ចំណែកឯភាគីខាងរុស្ស៊ីចោទថាមកចោទប្រកាន់ថារដ្ឋាភិបាលអ៊ុយក្រែននឹងគឺជារដ្ឋាភិបាលណាស៊ីបល័យពុជសាសជនជាតិរុស្ស៊ីឥឡូវបងប្អូនសាកល្បងមើលក្នុងនាមវាជាប្រទេសមហាអំណាចរុស្ស៊ីជាប្រទេសមហាអំណាចហើយវាជា ក្រមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ប្រចាំនៅអង្គការសហប្រជាជាតិបើសិនណាជាវារកឃើញថាអារុស៊ីនោះនេះបើវារកឃើញថារដ្ឋាភិបាលអ៊ុយក្រែនជារដ្ឋាភិបាលណាស៊ីជារដ្ឋាភិបាលបល័យពុះសាសហេតុអីបានជា ហេតុអីបានជា អាពូទីននឹងរុស្ស៊ីនឹងមិនប្តឹងដូចអ៊ុយក្រែនប្តឹងទៅរុស្ស៊ីពីព្រោះប្រទេសរុស្ស៊ីគឺជា ក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍អញ្ចឹងបើរកឃើញថារដ្ឋាភិបាលសេលិនស្គីនឹងគឺជាអឺ ជាជនដែលដឹកនាំបល័យពុជសាសជនជាតិរុស្ស៊ីបើឯងរកឃើញអាម៉េចក៏មិនផ្ដាំងទៅតាមផ្លូវច្បាប់អាម៉េចក៏លើកទ័ពទៅវាយគេរើសខ្ញុំស្អប់ខ្ញុំស្អប់អាទ្រឹស្ដីពួកអាកុម្មុយនីសខ្ញុំស្អប់ត្រង់ហ្នឹងវាវានិយាយផ្ទុយពីទង្វើរបស់វាខុសពីទង្វើរបស់វាបងប្អូនណាវាទាំងវានិយាយផ្ទុយពីទង្វើរបស់វា វាប្រាប់គេវាចោតគេ ថាគេបល័យពូជសាសប៉ុន្តែវាអត់ប្តឹងគេទេវាលើកតបទៅកំចាត់គេហើយច្បាប់បើបើខ្លួនឯងជាសមាជិកណាសន្តិសុខអចិន្ត្រៃយ៍ប្រចាំពិភពលោកហេតុអីបានជាឯងមិនអនុវត្តទៅតាមច្បាប់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិអំពីរឿងផ្លូវច្បាប់ឯងមិនប្តឹងអ៊ុយក្រែន បើដឹងតែអ៊ុយក្រែននឹងរដ្ឋាភិបាលលោកសាលិនស្គីនឹងបល័យពូជសាសជនជាតិពួកឯងអាម៉េចបានឯងមិនប្តឹងអាម៉េចបានឯងប្រើកភ្លើងទៅឈ្លានពានប្រទេសគេទាំងវឺនឹងទ្រឹស្ដីរបស់ពួកវាវាផ្ទុយគ្នាចឹងខ្ញុំស្អប់ចុយតម៉ាយពួកអានឹងបានអាកចោលអស់ដែរសុំទោសនិយាយមែនណាទ្រឹស្ដីវាខុសហ៎បងប្អូនណាទ្រឹស្ដីវានិយាយផ្សេង គេគេចោតវាបល័យពុយសាសគេប្តឹងវាសម្រាប់មនុស្សសាសណាដល់ពេលវាវាចោតគេបល័យពុយសាសវាយកកំភ្លើងមកកំចាត់គេផ្ទុយពីអង្គច្បាប់អង្គការសហប្រជាជាតិអានឹងនិយាយនិយាយនិយាយឲ្យវាច្បាស់ហើយបងប្អូនជួយពិចារណាទាំងអស់គ្នាមើលតើវាធ្វើចឹងត្រឹមត្រូវអត់ចឹងណាបានពួកអាគមនេះខ្ញុំប្រាប់ ខ្ញុំស្អប់ទ្រឹស្ដីវាណាស់ខ្ញុំស្អប់មែនតែនមកទ្រឹស្ដីរបស់វា បើថាវានិយាយការពារសន្តិភាពហើយខ្ញុំប្រាប់បងប្អូន រងចាំទៅប្រទេសហ្នឹងអត់មានសន្តិភាពទេខ្ញុំប្រាប់ទៅ ហើយបើវានិយាយថាវាការពារសន្តិសុខសណ្ដាប់ធ្នាប់វា មានន័យថាវាចង់បង្កអសន្តិសុខសណ្ដាប់ធ្នាប់ហើយទ្រឹស្ដីវាផ្ទុយទាំងអស់ ហើយទ្រឹស្ដីវាបើយើងប្រជាពលរដ្ឋខ្មែរស្ដាប់តន់មិនតន់ហ្នឹងយើងផន់ច្រឡំយើងថាអូរុស្ស៊ីគេធ្វើអញ្ចឹងណាគេធ្វើអញ្ចឹងណាត្រឹមត្រូវហើយត្រឹមត្រូវរបស់គេហើយណាយើងទៅកាន់ជើងរុស្ស៊ីភ្លាម គេថាអ្នកឯងទៅសម្លាប់គេជួនណាគេយកគេយករឿងមួយរឿងអាជនជាតិរុស្ស៊ីនិងជនជាតិរុស្ស៊ីនៅក្នុងទឹកដីវាសម្លាប់ គ្នាវានឹងបាញ់សម្លាប់គ្នាវានឹងប្រមាណអ្នកវាយកមកចោតប្រកាន់យករឿងមកកាន់នេះយកមកចោតប្រកាន់ថាអូគេបល័យពូជសាសវាអីចឹងទៅគេបល័យពូជសាសវាអីចឹងទៅហើយអាអ្នកជឿពួកអាទ្រឹស្ដីក្រហមហ្នឹងវាចេះតែជឿអញ្ចឹងហើយបានពួកអាក្រហមខ្លះពួកអាក្រហមឆ្អិនឆ្អៅវាអត់ដឹងការពិតទេបងប្អូនគេលៀងខួរក្បាលអានេះពួក បើបើយើងនិយាយទៅពួកអអស់នេះគឺมันខុសពីសត្វធាតប្រមាណទេព្រោះសត្វតិរិឆាន គឺគេប្រើឲ្យវាដេញអីវាខាំនឹងគេបង្រៀនវាអីឲ្យវាចេះនឹងបង្រៀនវាអកប្បកិរិយាយ៉ាងម៉េចវាចេះអកប្បកិរិយានឹងឯងអត់មានថាតើសត្វតិរិឆាននឹងវាចេះបង្កើតអីខ្លួន វាវាចេះគិត បែងចែកខុសត្រូវល្អអាក្រក់សខ្មៅអី វាអាចបែងចែកទាល់តែសោះដោយពួកអាមួយចំនួនដែលនិយមពួកក្រហមរបស់ពូទីនចឹងវាទៅសេមកវាសិតថាខ្ញុំចង់ឲ្យមានដំណោះស្រាយនយោបាយណាកុំមានការអឺអីកុំមានការអីកាប់សម្លាប់គ្នា ណាសង្គ្រាមនឹងមិនបញ្ចប់ទេ ប្រសិនណាបើអឺរ៉ុបចេះតែបញ្ជូនកភ្លើងឲ្យទៅអ៊ុយក្រែនអាទ្រឹស្ដីនឹងខ្ញុំស្អប់ចុយតម៉ាយត្មងខ្ញុំស្អប់ណាស់ខ្ញុំខ្ញុំនិយាយម្ដងហើយម្ដងទៀតឧបមាថាប្រទេសណាមួយ ទៅឈ្លានពានកម្ពុជា ក្រោមការដឹកនាំរបស់ហ៊ុនសែនទៅឈ្លានពានណាឧបមាថាយួនចោះឬក៏សៀមចោះទៅឈ្លានពាន ប្រទេសកម្ពុជាហ៊ុនសែនអំពាវនាវឲ្យប្រទេសជិតខាងឧបមាឧបមាជាហ៊ុនសែននឹងជាសាលិនស្គីណាហើយប្រទេសដទៃទៅឈ្លានពានស្រុកហ៊ុនសែនស្រុកអាអាអាអា បង្ហូរទ្រឹស្ដីអាចអាចវានោះអាដល់ពេលអញ្ចឹងស្រុកខ្មែរវាអត់អាវុធដើម្បីការពារបូរណភាពទឹកដីអធិបតេយ្យជាតិ ហើយអំពាវនាវសូមបរទេសឲ្យជួយឧបត្ថម្ភដល់កម្ពុជាផងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ហើយស្រាប់តែខ្ញុំប្រកាសថាបងប្អូនអើយសង្គ្រាមនឹងមិនបញ្ចប់ទេកាលណាបើបងប្អូនបន្តឲ្យអាវុធទៅហ៊ុនសែនមានរឿងមានតែមួយគត់ទុកឲ្យសៀមនឹងវាយនឹងចាប់ហ៊ុនសែនសម្លាប់ចោលឲ្យអស់កងទ័ព កងទ័ពរបស់ហ៊ុនសែនទាំងអស់ទុកពេលវេលាឲ្យយួននឹងវាយសង្គ្រប់ហើយចាប់ពួកនឹងទៅ អាកចោលឲ្យអស់ទៅអូឲ្យខ្ញុំនិយាយភាសាអញ្ចឹងហ៎ពួកអាដែងរងថ្ងៃនៅក្នុងស្រុកខ្មែររងថ្ងៃហ្នឹងវានិយាយភាសាហ្នឹងវានិយាយភាសាហ្នឹងវានិយាយភាសាថា កាលណាបើចេះតែបញ្ជូនអាវុធទៅចម្បាំងហ្នឹងវាអត់ចប់ទេហើយចុះអាម៉េច បើសិនណាជាមិនបញ្ជូនអាវុធអាមេរិកស្មានណាពូទីននឹងវាមិនបំផ្លាញរចនាសម្ព័ន្ធកងយោធារបស់អ៊ុយក្រែនមើលមើលគោលបំណងរបស់អាពូទីននឹងវាវាប្រាប់ថាម៉េចវាចូលមកឈ្លានពានប្រទេសគេហើយវាមានសេណារីយ៉ូ4រឿងទី1វាបំផ្លាញរចនាសម្ព័ន្ធយោធារបស់សាឡិនស្គីទាំងអស់រួចឈួត បើសិនណាជាសាលិនស្គីនឹងជាហ៊ុនសែនតើហ៊ុនសែនឯងព្រមឲ្យគេបំផ្លាញរចនាសម្ព័ន្ធយោធាខ្លួនឯងចោលអត់បានតសោតទ្រឹស្ដីក៏ដូចម៉ែអាបកាច់អានឹងមិនមែនហ៊ុនហ៊ុនសែនអ្នកសោតទេណាពួកអាទីប្រឹក្សារបស់ហ៊ុនសែននឹងសោតទ្រឹស្ដីចុយតម៉ៃក៏ដូចម៉ែអាចគួតសោតឲ្យបំបោះហើយសោតដល់អាបកាច់អីអានឹងកើតនៅលើទឹកដីអ៊ុយក្រែនហើយចុះបើកើតលើទឹកដីប្រទេសកម្ពុជា ពេលដែលឯងសុំជំនួយគេអញប្រាប់ថាអើយបងប្អូនអើយបើសង្គ្រាមវាមិនចប់ទេសុំឲ្យប្រទេសជុំវិញទាំងអស់ដែលអាណិត កម្ពុជាហ្នឹងណាកុំប្រគល់កភ្លើងឲ្យហ៊ុនសែនព្រោះកាលណាប្រគល់កភ្លើងឲ្យហ៊ុនសែនសង្គ្រាម នៅស្រុកខ្មែរអត់ចប់ទេរឿងតែមួយគត់ទុកឲ្យសៀមនឹងចាប់ហ៊ុនសែនទៅបាញ់ចោលទៅអញ្ចឹងហ៎ឲ្យពួកយើងនិយាយអញ្ចឹងហ៎អាចចំគួតយីពួកអាដែងអស់នេះវើយ ពួកឯងការពារក៏ចេះតែការពារឲ្យវាតំណងតិចដែរអញពេលខ្លះអញធុញណាក្នុងនាមអញជាខ្មែរម្នាក់ដែរហើយដល់ឃើញពួកឯងប្រភ្លើប្រភ្លើចុយតម៉ែអញ្ចឹងហើយស្រឡាញ់ពួកអាក្រហមនឹងស្រឡាញ់ដល់ថ្នាក់សំបីតម៉ែឯងក៏ឯងអាចបំភ្លៃបានដែរអាវាពិបាកដល់កហ្មងណាអញមិនអោយឯងមកកាន់កុំមុនីទេណានិយាយត្រង់ អញមិនអោយឯងមកកាន់កុំនេះទេណាបងប្អូនក៏ប៉ុន្តែឲ្យវាតំណងផងចេញឡើងឲ្យវាតំណងផងនិយាយស្ដីឲ្យឲ្យវាតំណងផងបើតាមនេះទៅកុំនិយាយតែហ្មងទៅមែនកុំនិយាយតែហ្មងទៅកម្ពុជានឹងកុំនិយាយតែហ្មងហើយកុំនិយាយអីទាំងអស់តាមដានទៅឯងនិយាយឲ្យតិចតាមដានបញ្ហាពិភពលោកឲ្យបានច្រើនស្ដាប់គេឲ្យបានច្រើនទៅវាគ្រាន់បើជាងពួកឯងចេញទៅការពារអារុស៊ីហ្នឹង ហើយយល់ពិភពលោកមកកណោគេរិះគន់ហើយវាមហាអំណាចមួយទាំងមូលចោតគេ អារុស៊ីនឹងចោតថារដ្ឋាភិបាលយូក្រែននឹងជារដ្ឋាភិបាលណាស៊ីរដ្ឋាភិបាលបល័យពុយសាសជនជាតិរុស្ស៊ីស្រាប់តែវាជឿដែរវាជឿថាណាវាជឿវាជឿអារដ្ឋាភិបាលនឹងដែរចុងថ្ងៃក្រោយ បើគ្រាន់តែរឿងប៉ុណ្ណឹងអញឧបមាណាអញឧបមាទៅពួកអា CPP ឧបមាថាអាមេរិកជាមហាអំណាចមួយឥឡូវអញឧបមាឲ្យឯងមើលឧបមាថាអាមេរិកជាមហាអំណាចមួយ ពេលដែលរុស្ស៊ីវាវាយយកអ៊ុយក្រែនបាន វាឈ្លានពានអ៊ុយក្រែនបាន អាមេរិកធ្វើមិនដឹងរុស្ស៊ីធ្វើអីធ្វើទៅសម្លាប់អីសម្លាប់ទៅអត់ខ្វល់ទេ ហើយអត់ដាក់ទណ្ឌកម្មទៅរុស្ស៊ីទេដល់ពេលថ្ងៃក្រោយអាមេរិកចង់បានប្រទេសកម្ពុជា អាមេរិកយកលេសណាមួយ ទៅ កំទេចហ៊ុនសែនចោល ទៅ បំបែកក្បាលក្រុមហ៊ុនសែនចោលឧបមា ខ្ញុំឧបមាទេខ្ញុំឧបមាទេឧបមាតែពិភពលោកនឹងមិនជួយអន្តរាគមន៍ណាប្រទេសរង ព្រោះបដោយឲ្យមហាអំណាចឆ្លៀនពៀនគេបានស្រួលស្រួលអាហ្នឹងវាបបាអាហ្នឹងទៅគ្រប់ត្រអាមហាអំណាចឆ្លៀនពៀនគេថ្ងៃក្រោយមហាអំណាចទៅឆ្លៀនពៀនប្រទេសកម្ពុជាពួកឯងកុំខឹងណាក៏ដូចមែអាបកាច់ពួកឯងកុំខឹងហើយពួកឯងកុំអន់ចិត្តបើសិនណាជាអាមេរិកមិនដាក់ទណ្ឌកម្មអំពើឆ្លៀនពៀននឹងទេថ្ងៃក្រោយប្រទេសតូចតាចដតីដតីទៀតមិនប្រទេសមហាអំណាចដតីដតីចេះតែឆ្លៀនពៀនបានតាមតែអំពើចិត្តទៅហើយហើយគិតមើលមើល ហើយប្រទេសកម្ពុជាយើងមានអីជាគោលកម្ពុជាយើងថ្ងៃក្រោយ បើវាយួនចង់ឈ្លានពានយកទឹកដីងាយស្រួលដូចបកចេកចឹងណាហើយចុះអាយួនវាថាចុះបើរុស្ស៊ីច្បាប់ អីច្បាប់អង្គការសហជីវជាតិស្អីបើរុស្ស៊ីជាមហាអំណាច អាចឈ្លានពានយកអ៊ុយក្រែនបានរឿងអីដែលខ្ញុំមិនអាចឈ្លានពានយកខ្មែរបាន ឥឡូវបងប្អូនសាឡបងគិតមើលមើលនាំគ្នាគិតឲ្យស៊ីជំរឿគិតឲ្យស៊ីជំរឿអាមេរិកថ្ងៃក្រោយចិនវាទៅឈ្លានពានយកប្រទេសនេះអាមេរិកវាចង់ឈ្លានពានប្រទេសនេះចង់ឈ្លានពានពេលនោះមហាអំណាចដើរស៊ីគេបានតាមតែអំពើចិត្តហ៎ហើយលោកឯងពេញចិត្តដែរនៅពេលដែលមហាអំណាចដើរស៊ីគេបានតាមតែអំពើចិត្តអញ្ចឹងរុស្ស៊ីជាមហាអំណាចយោធាទី2 ណានៅលើពិភពលោក ជាអាណាព្យាបាលរបស់ពិភពលោក ហើយដល់រុស្ស៊ីទៅធ្វើបាបប្រទេសតូចតាចនៅ ជិតខាង ជាមួយគ្នា តើវាប៉ះពាល់អីដល់សន្តិសុខនៃប្រទេសជិតខាងរុស្ស៊ីដទៃដទៃទៀតបើសិនណាជាអ៊ុយក្រែនមួយរុស្ស៊ីឈ្លានពានបានជោគជ័យចុះប្រទេសជុំវិញដទៃដទៃទៀត រឿងអីដែលរុស្ស៊ីមិនឈ្លានពានតទៅទៀតបើសិនណាជាយើងពិភព លោកបដោយឲ្យរុស្ស៊ីឈ្លានពានអញ្ចឹងឥឡូវបងប្អូនសារលបងគិតមើលហើយបើរុស្ស៊ីធ្វើបានរឿងអីមហាអំណាចចិនធ្វើមិនបានមហាអំណាចចិនវាធ្វើ ដើម្បីអីវាវាទីសមុទ្រចិនខាងត្បូងសមុទ្រចិនខាងត្បូងបន្ទាប់ពីវាទីសមុទ្រចិនខាងត្បូងជារបស់វាហើយ ប្រទេសតូចតូចដែលស្ថិតនៅក្រោមឥទ្ធិពលរបស់វាអាស៊ានទាំង10ហ្នឹងត្រូវតែជាចំណុះរបស់វាទាំងអស់អាហ្នឹងគិតមិនទៅវិញចុះហើយគិតអាមិនទៅវិញចុះព្រោះរុស្ស៊ីក៏អត់ក៏អត់ខ្វល់ពីចិនពង្រីកអំណាចពេលហ្នឹងអាមេរិកក៏អត់ខ្វល់ពីចិនពង្រីកអំណាចអញ្ចឹងមិនអាណាធិបតេយ្យចយតម៉ាយអាមើលអាពួក CPP ឯងជួយគិតអញតិចមើលឯងអីក៏វាថោកម៉ែក៏ដូចម៉ែអាថោកមួយចំនួន ណាខ្ញុំមិននិយាយទាំងអស់ទេណាអាមួយចំនួនឯងតសេជាពិសេសអាចុំកុសលអាចុំកុសលជាពិសេសអាចំគួតនឹងអាចំគួតនឹងវាតសេប្រហោះដល់ខមមិនលុបខមមិនគេចោលដល់ពេលគេនាំគ្នាទៅខមមិនវាលុបខមមិនគេចោលក៏ដូចមែអាបកាច់ហើយចាំបាច់លុបខមមិនគេចោលទៅស្អីហើយតគេមក វាអត់ហ៊ានតជាមួយខ្ញុំណាបងប្អូនវាហ៊ានតលុបខមមិនខ្ញុំចោលបាត់អូមិនតែខមមិនតែខ្ញុំទេសំបីតែខមមិនអ្នកដតីដតីទៀតដែលគេចូលទៅខមមិនវាវាលុបគេចោលទាំងអស់វាលុបគេចោលទាំងអស់លុបខមមិនគេចោលទាំងអស់ដូចម៉ែអាបកាច់បើឯងប្រហោះហើយឋានៈឯងអាដំប៉ុណ្ណានៃក៏ដូចម៉ែអាប្រុសយ៉ែមអានឹងអាជុំកសលនឹងអញ ខ្ញុំចង់ថាអានឹងគឺអាប្រុសម៉ែយ៉ែមអានឹងដើរសំបីតាសង្សាវាក៏វាយកដែរដើម្បីបនស័កវាយកទៅឲ្យគេដែរក៏ដូចម៉ែអាចចំគួតប្រវត្តិឯងនេះថោកចុយតម៉ែអានៅ ក្នុងគណៈបកប្រជាជនអ្នកណាក៏ដឹងដែរអញមិនចេះនិយាយទេអាជុំក៏សោះអញប្រាប់សំបីតាសង្សាវាអ្នកពិធីករដូចគ្នាដែលធ្វើសង្សាវា ដើម្បីឡើងបុណ្យអណែបអណប់គេបងប្អូនណាខ្ញុំប្រាប់វាយកសង្សារវានឹងទៅឲ្យគេស៊ីខ្ញុំប្រាប់ទៅក៏ដូចមែអាចំគួតនឹងអានេះចេះតែអែបអបទេក៏ដូចមែអាម៉ែយ៉ែមស្រីអានឹងបន្ទាប់ពីម៉ែយ៉ែមម៉ែម៉ែយ៉ែមស្រីយាយហ៊ុនស៊ីណាតម៉ែយ៉ែមឡាំដួយហ៊ុនស៊ីណាតប្រុសស្រុកខ្មែរហ្នឹង អាម៉ែយ៉ាមប្រុសហ្នឹងគឺអាជុំកសលហ្នឹងហើយបងប្អូនអាជុំកសលហ្នឹងបើមិនជឿខ្ញុំសួរ សួរអ្នកនៅក្នុងគណៈបកប្រជាជនកុំថាខ្ញុំមិនដឹងប្រវត្តិអាចំគួតហ្នឹងស្រុកវានៅកន្លែងណាប្រវត្តិវាជាគ្រូបង្រៀនអាម៉េចក៏ខ្ញុំដឹងវាដែរអាចំគួតហ្នឹងគ្មានតែចេះម៉ង់អីទេបាទអត់ដឹងខ្យល់អីទេអានឹងដឹងខ្យល់អីទេ អញ្ចឹងហើយវាទៅសេរៀបរាប់អញ្ចឹងវាទៅសេអញ្ចឹងឯណាអីគេថាដើមបីសន្តិភាពសុំកុំអោយប្រទេសដតីនឹងឧបត្ថម្ភអីអីជួយយន្តហោះជួយអីខ្ញុំថាចំអានេះចង់សម្រាប់ជនជាតិគេអញ្ចឹងចាំពេលចេះចាំមើលប្រាប់ចិនណាឬក៏ប្រាប់យួនប្រាប់ចិនឬក៏ប្រាប់យួនប៉ុន្តែប្រាប់យួនយួនមិនវាយក្បាលវាទេឲ្យយួនឆ្លៀនពៀនឬក៏ឲ្យចិនឲ្យចិនប្រាប់ស៊ីជីនពីងថា វាយហ៊ុនសែនកវាត់ចោលវាយយកទឹកដីប្រទេសកម្ពុជាមួយដោយអាឡែងដោយអាឡែងរុស្ស៊ីវាយអ៊ុយក្រែនអញ្ចឹងខ្ញុំជាខ្មែរសូមចិនឲ្យទៅវាយទៅមកណាសូមចិនឲ្យទៅវាយអាអាអាអាអានឹងទៅមកហេអានឹងខ្ញុំលើកឧទាហរណ៍ចង់ប្រាប់វាអញ្ចេះទ្រឹស្ដីរបស់វានឹងកុំឲ្យផ្ទុយពីការពិតទ្រឹស្ដីហ្នឹងណាកុំឲ្យផ្ទុយពីការពិតដាច់ខាត កុំឲ្យផ្ទុយការពិតហើយតើកាលណាទ្រឹស្ដីឲ្យផ្ទុយការពិតចាប់ហើយអញប្រាប់ទៅប្រាប់ឲ្យគេវាយហើយកុំឲ្យគេជួយកភ្លើងវាឲ្យគេបាញ់វាឲ្យងាប់អស់ទៅហើយយើងកុំទៅជួយវាកុំទៅប្រកាសឲ្យគេទៅជួយវាកុំប្រកាសវាថាអី វាថាបើសិនណាជួយសង្គ្រាមវាអត់ចប់អញ្ចឹងដើម្បីឲ្យវាឆាប់ចប់ឲ្យវាងាប់អស់ទៅមែនទេអ្នកមីងបងប្រៃវែងបងប្អូនទាំងអស់គ្នាមិនអញ្ចឹងបើមានប្រទេសណាទៅឆ្លៀនពៀនហ៊ុនសែនទៅវាយជាមួយហ៊ុនសែនណាកុំទៅជួយវាទុកឲ្យវាងាប់អស់ទៅហើយកុំអីប្រមូលកភ្លើងប្រមូលអីឲ្យវាកាលពីថៃវាយនោះអំពាវនាវសុំគេ ឲ្យគេជួយ អន្តរាគមខ្ញុំទទួលស្គាល់ការពិតខ្ញុំក៏ត្រូវតែការពារប្រទេសយើងដែរណាអ្នកណាក៏ដោយ គេមកវាយយើង គេវាយយើង គេយើងមិនពាវនាវយើងសុំទឹកសុតផងស្ករផងអំបិលផងបេជែងផង ជួយទៅដល់កងកម្លាំងយើងឃើញទេម្នាក់សិកាជាតិគេធ្វើអញ្ចឹងចុះបើពេលដែលថៃវាយយើងវាយព្រះវិហារយកព្រះវិហារយើង ថៃដែលវាយយកព្រះវិហារយើងអាមិនក៏យើងអំពាវនាវឲ្យអន្តរជាតិគេជួយធ្វើអីហ៎អាមិនបានយើងទៅអំពាវនាវអន្តរជាតិជួយធ្វើស្អីអាមិនក៏យើងថាអើទុកឲ្យថៃវាយទៅកុំទៅប្តឹងគេហ៎ហើយបើសិនណាជាខ្ញុំនិយាយថាអើយបងប្អូនអើយកុំទៅជួយ ទៅជួយលោកហ៊ុនសែនធ្វើអី ជួយទៅនាំតែធ្វើឲ្យ សង្គ្រាមនឹងវែងឆ្ងាយទេណាដើម្បីឲ្យសង្គ្រាមនឹងឆាប់ចប់វាតតែគេសម្លាប់ពួកហ៊ុនសែនចោលអស់ណាអានឹងក្នុងអត្តន័យអញ្ចឹងក្នុងអត្តន័យអញ្ចឹងបងប្អូនណាអានឹងអញ្ចឹងបងប្អូនអញ្ចឹងបានខ្ញុំខ្ញុំវាឆ្ងល់មែនតើតំងពួកនឹង មិនដឹងជាខួស្អីខ្ញុំថានៅឲ្យស្ងៀមទៅទោះជាអស់លោកកាន់រុស្ស៊ីក៏ដោយអស់លោក ជាកូនឆ្កែរបស់រុស្ស៊ីក៏ដោយអស់លោកជាចៅរបស់រុស្ស៊ីក៏ដោយ នៅឲ្យស្ងៀមទៅ តាមដានទៅស្វែងយល់ទៅសិក្សាទៅរៀនទៅ ពីរឿងសង្គ្រាមនៅអ៊ុយក្រែនហ្នឹងឲ្យសិក្សាទៅឲ្យរៀនទៅកុំចេះតែ ធ្វើរឿង ណាកុំចេះតែធ្វើរឿងអត់ប្រយោជន៍អញ្ចឹងទៀតយល់កុំចេះតែធ្វើរឿងអត់ប្រយោជន៍អញ្ចឹងទៀតហើយទ្រឹស្ដីពួកអាគមនេះនឹងវាអញ្ចឹងចោតគេសិតតាគេនឹងបល័យពុយសាសមកបំផ្លាញរចនាសម្ព័ន្ធយោធាគេវាយគេវាយគេមិនទាន់ឈ្នះឲ្យគេសុំចុះចាញ់ទៅ ដើម្បីបញ្ចប់ការចរចា បើមិនអញ្ចឹងទេអ៊ុយក្រែននឹងខ្ទេចទាំងអស់ អានឹងបំផ្លាញសមិទ្ធផលរបស់គេហើយគេការពារពោណភាពទឹកដីគេគេសុកចិត្តចោះចាញ់អាម៉េចឯងមកឆ្លៀនពៀនគេគេត្រឹមត្រូវ100%ហើយសុកចិត្តចោះចាញ់ដើម្បីឲ្យគេចាញ់តើតាឯងសម្រាប់គេអស់ហើយតាឯងសម្រាប់គេអស់រឿងរបស់អ្នកឯងហ្នឹងរឿងកាន់តែធ្ងន់ហើយមិនមែនរឿងស្រាលទេតែមួយហ្នឹងឯង គឺថាដកខ្លួនអត់រួចទេអាពូទីនហ្នឹងដកខ្លួនអត់រួចទេឥឡូវឮតំណែងថាឯណា សុំអីពិភពលោកចរចាអីកាលពីមុនសិតតែអួតក៏ដូចម៉ាក់អាអួតអីណាអីព្រេងហ្នឹងរ៉ែហ្នឹងវាអត់នេះទេអីវាថាវាថាអ៊ូស្មានវាវាថាអីហ្នឹងវាអត់ចេះស្អុយរលួយទេទោះជាប្រទេសណាមិនទិញក៏ហីទៅ ទេអញដឹងហើយតើវាមិនស្អុយរលួយទេវាមិនស្អុយរលួយទេប៉ុន្តែគ្រាន់តែថាសេដ្ឋកិច្ចហ្នឹងវាបានមកពីអញ្ចឹងអារឿងស្អុយរលួយអូស្ម៉ាន់អារឿងស្អុយរលួយហ្គាសប្រេងឆៅអីហ្នឹងវាមិនអីទេប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ថាអាមេរិកចាបើអូប៉ិចក៏ដោយបើអីក៏ដោយបងប្អូនដែលឃើញបងប្អូនដែលឃើញ ដែលឃើញព័ត៌មានគេផ្សាយពីធនធានធម្មជាតិសហរដ្ឋអាមេរិកគឺជាធនធានច្រើនជាងគេនៅលើពិភពលោកឯងជាពិសេសការផលិតប្រេងឆៅការផលិតប្រេងសពបែបយ៉ាងទាំងអស់ប៉ុន្តែសហរដ្ឋអាមេរិកមិនដែលយកប្រេងខ្លួនឯងមកប្រើទេអស់រយៈកាល50ឆ្នាំហើយ អស់រយៈកាល50ឆ្នាំហើយសហរដ្ឋអាមេរិកមិនដែលយកប្រេងខ្លួនឯងផលិតនៅក្នុងស្រុកនឹងយកមកប្រើទេអាមេរិក តែងតែនាំចូលប្រេងឆៅប្រេងនានានឹងមកអំពីបណ្ដាប្រទេសគេដតីដតីទាំងអស់ខ្ញុំប្រាប់ធនធានរបស់អាមេរិកនៅទាំងអស់នៅទាំងអស់ធ្វើសង្គ្រាមជាមួយអាពូទីននឹង50ឆ្នាំទៀតអាមេរិកក៏អត់តន់ទល់ច្រកដែរខ្ញុំប្រាប់ទៅអាចំគួតអើយពួកអាចំគួត ណាអាមេរិកអត់អស់ទេអានឹងបើយើងឈរទៅលើមនសិការជាតិកុំអួតកុំអួតអានឹងហើយគឺជាចំណុចមួយដែលចង់ជម្រាបទៅបងប្អូនឲ្យបានដឹងថាហេតុអីបានជាខ្ញុំចេញមកនិយាយហ្នឹងខ្ញុំធុញទ្រាន់ខ្ញុំមិនចូលចិត្តជាមួយនឹងពាក្យ ពួកអាកុម្មុយនីសក្រហមនឹងវានិយាយវាចោតគេសិតតាគេនឹងបល័យពូជសាសប៉ុន្តែវាអត់ប្តឹងគេទេបងប្អូនមើលហើយអាសូរតាវាអត់នៅក្នុងសង្វៀននឹងវាមេធំទៀតថាវាជាបៃតាពិភពលោកទៀតបើវាឃើញថារបបលោកសេលិនស្គីនឹងពិតជាបល័យពូជសាសមែន វាដាក់ប្តឹងប្រកាសណាស់តឡាការឬក៏អន្តរជាតិគេ នឹងចាត់ការប្រទេសមួយនឹងដាក់ប្រទេសមួយនឹងឲ្យឯកោ មិនបាច់រុស្ស៊ីវាយទេ NATO ក៏គេមិនយកប្រទេសហ្នឹងដើម្បីឲ្យចូលជាមួយគេដែរហុយ NATO គេយកប្រទេសណាដែលសម្រាប់មនុស្សឲ្យទៅចូលជាមួយ NATO NATO បងប្អូនណា NATO មុននឹងចូលជា សមាជិកភាពសមាជិកភាពនឹងត្រូវបំពេញលក្ខខណ្ឌប្រមាណយ៉ាង ដើម្បីចូលជាសមាជិកនៃ NATO ដែលយើងហៅ NATO NATO អញ្ចឹងទៅវាស្រួលចូលជាសមាជិកមុនមុននឹងចូលជាសមាជិក NATO នោះណាត្រូវមានលក្ខខណ្ឌប្រជាធិបតេយ្យយ៉ាងណាបើសិនណាជារដ្ឋាភិបាលនឹងមិនទាន់គ្រប់លក្ខណៈចូល នៅក្នុងអង្គការ NATO ទេណា គេដាច់ខាតមិនទាន់ទទួលយកទេហេតុអីបានជាអ៊ុយក្រែននឹងគេអត់ទាន់ទទួលយកយូរឆ្នាំហើយគេអត់ទាន់ទទួលយកពីព្រោះគេនៅសិក្សាសមត្ថភាពសមាសភាពរបស់អ៊ុយក្រែនសិនគេសិក្សាមើលសិនថាតើអ៊ុយក្រែននឹងមាន សមត្ថភាពមានសមាសភាពមិនសមត្ថភាពទេសមាសភាពហើយនឹងមានធាតផ្សំជាអ្នកប្រជាធិបតេយ្យចូលរួមជាមួយគ្នាហើយឬនៅ មុននឹងគេបញ្ចូលជាសមាជិក NATO គេត្រូវសិក្សាហើយគេដាក់ឲ្យជនជាតិនឹងគេដាក់ឲ្យរដ្ឋាភិបាលនឹងអនុវត្តតម្រាំបើចុះចូលបានចូលជាសមាជិកបានត្រូវបំពេញតាមលក្ខន្តិកៈព្រោះចូលហើយវាមិនអាចចេញវិញបាន ទេហើយចូលហើយត្រូវតែគោរពលក្ខន្តិកៈរបស់ NATO កងកម្លាំង NATO ណាអានឹង អានឹងអញ្ចឹងដោយសារតែរុស្ស៊ីនឹងមិនទាន់នឹងហើយបានជាគេមិនទាន់ទទួលនឹងអូមិនមែនគេខ្លាយរុស្ស៊ីទេគឺលក្ខខណ្ឌវាផ្ទុយពីជួនណាលក្ខខណ្ឌវាផ្ទុយបើសិនណាជាអ៊ុយក្រែននឹងមានគ្រប់លក្ខណៈខ្ញុំជឿថាសមាជិកទាំងអស់បោះឆ្នោតព្រមទទួលបាត់ហើយសមាជិកទាំងអស់គេនឹងបោះឆ្នោតព្រមទទួលទាំងអស់ប៉ុន្តែដោយសារតែយូក្រែននឹងមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅក្នុងការចូល ជាមួយ NATO ណាជាមួយ NATO ហើយឥឡូវហ្នឹងសំបី តាវាយប៉ុណ្ណឹងហើយហ្នឹងនៅក្នុងពេលហ្នឹងនៅក្នុងពេលដែល មាន សង្គ្រាមហ្នឹងបងប្អូនណាក្នុងពេលដែលកំពុង មានសង្គ្រាមហ្នឹងគឺដាច់ខាតមិនទាន់មានក្របខ័ណ្ឌលក្ខខណ្ឌណាមួយដែលថា ពេលដែលកំពុងតែកើតសង្គ្រាមហ្នឹងគេបញ្ចូលសមាជិកភាពដោយសារតែអាណិតទេជំរុញឲ្យមាន ការអាណិតទេទី1ដាច់ខាតពេលដែលជំរុញឲ្យមានការចូលមានការអីសពបែបយ៉ាងហ្នឹងគឺជារឿងមួយដែលគួរឲ្យដែលគួរឲ្យ NATO នឹងពិចារណា បាទចឹងហើយបានគេសិក្សាណាតម្រមគេដាក់ឲ្យចូលប៉ណ្ណឹងគេជួយឃើញទេគេមិនឲ្យមិនទាន់ដាក់ឲ្យចូលជាសមាជិកមែនប៉ុន្តែគេជួយណាគេជួយសពបែបយ៉ាងទាំងអស់ឥឡូវគេជួយសពដើម្បីឲ្យអ៊ុយក្រែននឹងប្រកួត យកសេរីភាពដោយខ្លួនឯងហើយប៉ុណ្ណឹងហើយមិនទៀតពិភពលោកគេអស់លុយច្រើនណាស់ណាដោយសារអ៊ុយក្រែនហ្នឹងណាពិភពលោកហ៎អស់លុយច្រើនណារឿងអ៊ុយក្រែនមួយហ្នឹងណាមហាសទ្ធិខ្លះក៏កើបលុយបានទៅមហាសទ្ធិខ្លះក៏អស់លុយទៅគេអស់លុយច្រើនណា មានតែហ៊ុនសែនទេ មានតែបពពួកហ៊ុនសែនទេ ខ្ញុំយល់ថាប្រទេសយើងវាក្រអូខេខ្ញុំថាបើមិនបានអីឲ្យអ៊ុយក្រែនទេហោចណាស់កុំប្រភ្លើទៅបានហើយកុំមាត់ទៅបើមិនបាន អីឲ្យអ៊ុយក្រែនមិនបានអីជួយ ទៅ មនុស្សធម៌ទេ បិទចពុះបដោយបិទចពុះមកប្រទេសយើងរងចាំមើលគេហ្មងប្រទេសយើងតូចឥឡូវយើងបោះឆ្នោតហ่ะបោះឆ្នោតឯកភាពឲ្យរុស្ស៊ីដកតបថយបន្ទាប់ពីយើងបោះឆ្នោតហើយពួកអាដែងក្រុមក្រុមហ្នឹងរដ្ឋាភិបាលហ៊ុនសែនហ្នឹងរបបហ៊ុនសែនហ្នឹងត្រូវប្រកាសប្រាប់អាកូនចៅអាមេអាថងទាំងអស់ថាពួកឯងនាំគ្នាបិទប្រវេទាំងអស់គ្នាពីថ្ងៃហ្នឹងទៅរឿងរឿងរុស្ស៊ីនិងពូទីនបិទប្រវេទាំងអស់គ្នា រឿងសារព័ត៌មានណារឿងសារព័ត៌មាន សុំយកព័ត៌មាន ពិតយកមកនិយាយឲ្យគេស្ដាប់កុំសារព័ត៌មានបែបបញ្ចេញបញ្ចូលនិន្នាការហើយគ្រប់គ្រង អាបណ្ដាញសារព័ត៌មាន ប្រជាពិធដ្ឋនៅក្នុងស្រុកនឹងឲ្យបានព័ត៌មានខ្លះចំណងជើងមហាអាចចំណងជើងប៉ុន្តែគ្រាន់តែផ្សាយចំណង ជើងហើយផ្សាយពាណិជ្ជកម្មផ្សាយចំណង ជើងហើយពាណិជ្ជកម្ម ហោស៊ីបាត់ដល់ពេលស្ដាប់ក៏ប៉ែកលែឯងតែចូលមកឯងដំបងនឹកឃើញថាចេះចំណងជើងគេដូចតំណងវិញឯងចូលទៅស្ដាប់មើលស្រាប់តែចូលទៅស្ដាប់មើលទៅគ្រាន់តែផ្សាយចំណងជើងបាន2 3ម៉ាត់ស្រាប់តែពាណិជ្ជកម្ម2 3ស្ពតគេរស៊ីខ្ញុំអត់ខឹងទេគេរស៊ីអូខេប៉ុន្តែខ្លឹមសារនៃព័ត៌មាននោះក៏ប៉ែកលែក ខ្លឹមសារនៃព័ត៌មានស្អីគេនោះគេថានេះក៏បែកលែកអាវាផ្ទុយពីអាចំណងជើងនោះ បានវាថាខ្ញុំថាអារឿងហ្នឹងណាខ្ញុំចង់ប្រាប់ទៅខៀវកញ្ញរិទ្ធណាឯអាដាមវីស្គីញីកែងជើងណាឯអាដាមកាមគុណវីស្គីញីកែងជើងខៀវកញ្ញរិទ្ធអើយណាអាដាមជួយមើលផងប្រព័ន្ធផ្សព្វផ្សាយអាដាមនោះណាវាមិនហើយ វាមិនហើយលោកព្រះប្រព័ន្ធផ្សព្វផ្សាយនោះឯងចង់ស្ដាប់ឯងឯងសឹងសឹងធ្លាក់ថ្លើមក្ដុកដល់ពេលបានឮព័ត៌មានអាព័ត៌មានហ្នឹងគេផ្សាយធម្មតាហ្នឹងប៉ុន្តែចំណងជើងម៉ែអាចំណងជើង ចំណងជើងដកកឯងដល់ពេលដល់ពេលអាចំណងជើងលុយហេចាំស្ដាប់ព័ត៌មានចប់ហើយចាំស្ដាប់អាគេ sport ពាណិជ្ជកម្មចប់សិន2 sport 3 sport ទេអាមានស្អីទេយ៉ាងច្រើនម៉ានីទីអីទេណា sport ពាណិជ្ជកម្មគេហ្នឹង ដល់ពេលចប់អាស្ពតពាណិជ្ជកម្មទៅស្រាប់តែព័ត៌មានហ្នឹងព័ត៌មានយើងដឹងហើយហ្នឹងមានព័ត៌មានស្អីប្លែកខ្ញុំថាអើអញអញហើយអាព័ត៌មាននៃរឿងរុស្ស៊ីហ្នឹងគេអញ្ចឹងដែរអាព័ត៌មានអីអត់ចុះផ្សាយទេចង់ល្បីពេកចុះផ្សាយតែគ្រូទាយឲ្យតែមានសង្គ្រាមអូអឺតំនាយយាយពីការភ្នែក បានទាយថាពូទីននឹងคล้ายទៅជាមហាអំណាចពិភពលោកនឹងក្តោបក្តាប់ពិភពលោកទាំងមូលអឺហើយមិនដឹងស្អីទេចេះតែនេះហើយអ្នកព័ត៌មាននោះចេះយកទៅយកទៅផ្សាយទៅផ្សាយតែរឿងអបិយជំនឿហ្នឹងឥឡូវនៅស្រុកខ្មែរឥឡូវអញ្ចេះខ្ញុំ អត់សុំអីទេបងប្អូនខ្ញុំចង់សុំលោកគ្រូមួយ លោកគ្រូតឿឥឡូវហ្នឹងគេល្បីណាស់នៅស្រុកខ្មែរពេកមួយដែលតែងតែទៅប្រហោះលោកគ្រូតឿហាត់ក្បាច់គុណណា គាត់ផ្លុំគាត់ទៅផ្លុំភាំងថាកូនសិស្សគាត់ដួលក្រែងក្រែងហ្មងគាត់ផ្លុំគាត់អត់វាយទេហើយគាត់គ្រាន់តែប្រើកម្លាំងទៀតវូមកសិទ្ធិថាភុងអាកូនសិស្សហ្នឹងអាកូនសិស្សគាត់ដួលក្រែងស្លប់ឈឹងបាត់មកឈឹងខ្ញុំសូមលោកហ៊ុនសែនណាខ្ញុំចង់សូមហ៊ុនសែនណាលីដាបងបងលីដាខ្ញុំចង់សូមហ៊ុនសែនសូមលោកគ្រូតឿសូមគ្រូតឿមួយនឹង ទៅ ជួយច្បាំងនៅអ៊ុយក្រែន បើមិននេះចេះទេសុំលោកគ្រូតឿណាលោកគ្រូតឿនៅស្រុកខ្មែរនោះអាលោកគ្រូតឿដែលដែលដើមក្រូចផ្លែពងមន់វាយកកាយវិជាសាស្ត្រយកកាយវិជាសាស្ត្រទៅប៉ះនឹងអានេះនឹងឲ្យទៅទៅបេះអាផ្លែអាផ្លែនេះនឹងចេញអាផ្លែនេះចេះអាកាយវិជាសាស្ត្រយើងនឹងបងប្អូនកាយវិជាសាស្ត្រយើងនឹងដាក់ឲ្យក្រាបន្តិចទៅ អាកៅសសហ្នឹងអាកៅវិទ្យាសាស្ត្រសសហ្នឹងបេះអាផ្លែទ្រាប់មញងចេញទៅអាបេះអាផ្លែវាហ្នឹងហើយយកកៅវិទ្យាសាស្ត្រមកលាបហើយដាក់ពងមន់នៅនឹងម៉ែអាផ្លែនវាថាផ្លែទ្រាប់មញងម៉ែអាណាផ្លែទ្រាប់មញងចេញមកពងមន់វាមិនដែលលឺអាគេថាអូអានឹងអស់ចាអឺហើយម៉ែអាណាគាត់ទៅផ្លុំភាំងមនុស្សប៉ុណ្ណានៃដួលព្រុសបាត់មាត់ឆឹងហើយហើយខ្លួនឯងទូចកញិចញាច់ ហើយខ្ញុំថាអេលោកគ្រូនឹងបើប៉ាកែមែនឯងចង់ឲ្យ ទៅផ្លុំហ៊ុនសែនឲ្យប៉ើងចុយតម៉ាយតែហ្មងតាគ្រូនឹងយកលុយប្រមាណឯងចង់ឲ្យទៅផ្លុំហ៊ុនសែនឲ្យប៉ើងចុយតម៉ាយតែហ្មងម៉ាហើយក៏ផ្លុំហ៊ុនសែនមិនប៉ើងឃើញបងប្អូននឹងអាសាផុសអាសាផ្សាយណាហើយរៀនក្បាច់គុណបាទរៀនក្បាច់គុណ វាអត់វាអត់មានចម្រើនអីសោះបងប្អូនអើយបងប្អូនទៅជឿតែអញ្ចឹងអញ្ចឹងខ្ញុំអ្នកបួសអ្នករៀនណាបងប្អូនណាខ្ញុំបួសរៀនមែនប៉ុន្តែព្រំមាញ់សាសនា ខ្ញុំរៀនជាង ពុទ្ធសាសនាខ្ញុំប្រាប់គ្មានអ្នកណារៀនព្រំមាញ់សាសនាទេអាខានសបាន គ្មានអ្នកណារៀនព្រំមាញ់សាសនាជាងខ្ញុំទេខ្ញុំប្រាប់ទៅ ខ្ញុំរៀនព្រំមាញ់សាសនាតាំងពីអាយុ10 17 16ឆ្នាំ ដែលខ្ញុំចាំបាន16ខ្ញុំខ្ញុំទៅរៀនទៅដល់អរិយថ្នោតទៅដល់ខាងនេះនោះសឹងតែទៅរៀនធ្មប់ទៀតកាលហ្នឹងបើតែមិនបានរៀនធ្មប់ កាលហ្នឹងយើងលោកសង់រៀនធ្មប់កើតខ្ញុំប្រាប់ទៅគ្មានបានប្រយោជន៍ស្អីទេ បងប្អូនគ្មានបានប្រយោជន៍ស្អីទេបើខ្ញុំអ្នករៀនថាគ្មានបានប្រយោជន៍ហើយជឿទៅលើបាបបុណ្យខុសត្រូវទៅ ឲ្យតែយើងធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ធေါ်ព្រះសំដែងឲ្យតែយើងធ្វើត្រឹមត្រូវ ទៅខ្លាចអរុកអរិយណតាអីគ្មានរាសីរាសីដាក់រាសីដោអីអើយបងប្អូនអើយខ្ញុំមិនដឹងទេពួកម៉ាក់ខ្ញុំខ្ញុំនិយាយចឹងពួកម៉ាក់ខ្ញុំសិតតែគ្រូខ្សែកថាគ្រូមន្តអាគមអីបើវាជេរខ្ញុំទៀតអានេះរៀនជាមួយគ្នានឹង អានេះរៀនជាមួយគ្នាសឹកទៅវិញអាខ្លះធ្វើគ្រូអាខ្លះធ្វើអាចារ្យអាខ្លះធ្វើអីនោះនៅស្រុកខ្មែរខ្លះធ្វើធ្វើគ្រូគ្នាតាទាយំឆ្លងតាយ៉ងអូនណៅយំឆ្លោយអីឧមៈមហាស្និទ្ធមហាស្នេហ៍មហាស្ញាំងមហាលោតទាំងមហាដួលដាំដងអីនោះអូបងប្អូនអើយណា អីណាអីសារកាលិនថោងអូមករវឹកមហាករវឹកកោមហាករវឹកគាំងអីណាឯណាសារកាអីបងអូយសារកាស្អីឲ្យតែយើងធ្វើត្រឹមត្រូវគេស្រឡាញ់ហើយហើយបើយើងខូចជន់ពីលដោយហ៊ុនសែននិយាយមកពីវាលពីកាលដោយអាជុំកសលយកសង្សារខ្លួនឲ្យគេស៊ីដើម្បីឡើងបនស័កអីហ្នឹងអាហ្នឹងអាមនុស្សថោកបែបហ្នឹងតែឯងទាត់ឯងកុំឲ្យមាន នៅក្នុងសង្គមអឺ កុំឲ្យមានសង្គមកុំឲ្យមាននៅក្នុងសង្គមពួកអាមនុស្សអស់ហ្នឹងអញ្ចឹងបងប្អូនអញ្ចឹងមែនខ្ញុំខ្ញុំអត់អីខ្ញុំអេខ្ញុំនិយាយនេះនិយាយទៅអ្នកផ្សេងខ្ញុំអត់និយាយទៅគ្រូគ្រូតឿហ្នឹងទេណាវវឯងនិយាយចឹងទៅគ្រូតឿនឹងផ្លុំខ្យល់ពីស្រុកខ្មែរមកឯងប៉ើងមែនលបលយោគ្រូតឿនឹងប៉កែផងព្រោះដើមក្រូចគាត់ដើមទ្របមញងគាត់ហ្នឹង ផ្លុំហើយខ្ញុំចង់យកគ្រូទឿហ្នឹងទៅវាយនៅអ៊ុយក្រែនខ្ញុំអត់ចង់សុំអីទេលើចង់សួរមើលផ្ដាំផ្ញើមើលបងប្អូនណា មាន ស្គាល់លោកគ្រូទឿហ្នឹងផ្ដាំផ្ញើថា សម្ដេចដេជោឡុងនៅសហរដ្ឋអាមេរិកចង់សួរថាលោកគ្រូទឿឯងហ៊ានទៅវាយនៅអ៊ុយក្រែនឯអត់ណាហ៊ានទៅវាយនៅអ៊ុយក្រែនឯអត់ប៉ុន្តែខ្ញុំ អត់ឲ្យគាត់ទៅវាយនៅអ៊ុយក្រែនទេខ្ញុំសួរគាត់គាត់ចេះបាំងខ្លួនអត់ទី1ណាអារឿង ហើយបាញ់មុតអត់កាប់មុតឲ្យអត់ហើយបាញ់ផ្ទុះឲ្យអត់អានឹងខ្ញុំសួរគាត់សិន បើសិនណាជាកាប់មិនមុត បាញ់មិនធ្លុះចេះប្រមាំងខ្លួនឥឡូវលោកគ្រូយកប្រមាណខ្ញុំចង់ជួលលោកគ្រូឲ្យទៅចាប់ពូទីនមកឲ្យខ្ញុំខ្ញុំខ្ញុំប្រាប់លោកគ្រូយកប្រមាណលានដុល្លារឥឡូវមហាសទ្ធិមួយគេឲ្យចាប់ពូទីន1លានដុល្លារ ប៉ុន្តែខ្ញុំអ្នកក្រទេខ្ញុំអត់មានទេខ្ញុំហ៊ានឲ្យលោកគ្រូទឺឯងបើសិនលោកគ្រូទឺឯងចេះ3ប្រភេទហ្នឹងឲ្យទៅចាប់ពូទីនមកឲ្យខ្ញុំ ចាប់យកមកអាមេរិកខ្ញុំហ៊ានឲ្យ6លានដុល្លារអសុំទោស2លានដុល្លារកុំកុំ6លានវវយើងអត់មានលុយឲ្យព្រោះយើងអត់មានលុយទេ6លានដុល្លារអឹមទៅតែ6លានលបល់យោដឹងដល់គ្មាន6លានទេ2លានដុល្លារ2លានដុល្លារហ្នឹងមិនមែនតែខ្ញុំទេ ខ្ញុំរៃគ្នាម្នាក់មួយដុល្លារតែ2លានអ្នកបាន2លានដុល្លារជួលលោកគ្រូទឺឯងប៉ុន្តែបានលុយបានលុយអត់បានអាពូទីនមកចាំឲ្យលុយជួលឲ្យទៅចាប់ពូទីនមកឲ្យខ្ញុំមិនបាច់ចាប់ណាទេអារឿងសង្គ្រាមឲ្យគេវាយវាយទៅចាប់តែពូទីនមកឲ្យខ្ញុំទៅបានណាពូទីនមកដល់ដៃភ្លាមលុយ2លានដុល្លារចូលកុង ហើយសហរដ្ឋអាមេរិកតំណងអានឹងបើបើសិនអានឹងខ្ញុំឯកជនណាតំណងសហរដ្ឋអាមេរិកក៏តំណងជាសบายចិត្តដែរมันស្រួលមិនមែន2លាននឹងទេសហរដ្ឋអាមេរិកនឹងបន្ថែមលុយនឹងប្រទេសអ៊ុយក្រែននឹងបន្ថែមលុយឲ្យទៀតណាណាបន្ថែមលុយឲ្យទៀតបន្ថែមលុយឲ្យលោកគ្រូទៀតហើយឲ្យបងប្អូនណាលោកគ្រូប៉កែប៉កែនោះគ្រូស្រុកខ្មែរបកែ ទី1ទៅចាប់ពូទីនហើយបើចាប់ពូទីនបានហើយចង់ជួលលោកគ្រូនឹងឲ្យផ្លុំហ៊ុនសែនឲ្យប៉ើងទៅស្រុកជួនតាលបលយកឲ្យនៅធ្វើបាបខ្មែរអីទៀតទេបើមិនចឹងទេផ្លុំហ៊ុនសែនឲ្យប៉ើងមកស្រុកដីជូឡុងមកខ្ញុំយកហ៊ុនសែនមកធ្វើជាឪពុកមកចិញ្ចឹមនៅនេះមកណាមែនខ្ញុំសុកចិត្តចិញ្ចឹមហ៊ុនសែនបើហ៊ុនសែនមកនេះខ្ញុំនាំគាត់ដើរលេងណា សុកចិត្តចិញ្ចឹមគាត់នឹងមិនចិញ្ចឹមអីទេបើបើសិនណាជាគាត់មានលុយខ្លះយកមកអាក៏គួរសមដែរណានាំគាត់ដឹកគាត់ដើរលេងទៅណេះទៅនោះទៅខ្ញុំមិនប្រកែខាងបើកឡានទេប៉ុន្តែបើសិនណាហ៊ុនសែនមកអីខ្ញុំចិញ្ចឹមគាត់អីខ្ញុំដឹកគាត់ដើរលេង ហើយទុកប្រទេសកម្ពុជាឲ្យគេគ្រប់គ្រងជូនដល់ហ៊ុនសែនដើរលេងមកជូនដល់ហ៊ុនសែនដើរលេងមកបើអត់លុយសុំលុយពីរដ្ឋាភិបាលថ្មីគេ ដើម្បីឲ្យជួយឲ្យបានធ្វើម៉េចឲ្យបានលុយជូនហ៊ុនសែនដើរលេងឲ្យសบายមុននឹងងាប់ណាជួយចិញ្ចឹមយ៉ាងទៀតកុំឲ្យនៅពលទុកគេក្នុងស្រុកព្រោះហ៊ុនសែនឯងនៅពួកអាសនៈពួកអាលុញពងនឹងច្រើនណាស់ហ៊ុនសែនឯងមិនអាច បំផ្លាញពួកអាលុញពងនឹងបានទេអញ្ចឹងហើយបានខ្ញុំប្រាប់ថាដើម្បីលុបបំបត្តិពួកអាលុញពង និងពួកអាត្រោពងនិងពួកអាល្ងងខ្លៅទាំងអស់ដែលនៅក្រោមបន្ទាត់ហ៊ុនសែនឯងទៅអម្បាម៉ានហ្នឹងណាកុំឲ្យវាធ្វើបាបជាតិណាតើតើហ៊ុនសែនឯងចុះចេញពីអំណាចបើហ៊ុនសែនឯងមិនចុះចេញពីអំណាចអត់ទេខ្ញុំដូចវយូខ្ញុំដូចកាំងស្ដោកនៅប្រមាណនេះដូចជា255នៅតែកាំងនឹងរហូតមួយម៉ោងហើយបងប្អូននឹងប្រមាណនេះបងប្អូននៅក្នុងនឹងខ្ញុំអត់ដឹងបងប្អូនចំនួនប្រមាណនេះ ប្រហែលអ្នក view ខ្ញុំវាកាំងអញ្ចឹងបងប្អូនណាអាហ្នឹងបានបានខ្ញុំខ្ញុំខ្ញុំកណាខ្ញុំចង់បញ្ជាក់អូ400ជាងនៅក្នុងនេះ មានតែប៉ាត់នេះតា250នេះជាងបាទបងប្អូនគិតមើលណាបងប្អូនគិតមើលអានឹងវាចឹងហ៎បងប្អូនបងសុចិនដាបងប្អូនទាំងអស់គ្នាបងប្អូនគិតមើលអាណែតអញ្ចឹង យើងយើងគិតឲ្យសອບសອບទៅយីបានថាពួកនឹងដល់កអត់ទេបងប្អូនខ្ញុំគ្រាន់តែមើលទៅវាឆ្ងល់ទេដោយសារតែវាកាំងជាប់រហូតខ្ញុំអត់ដឹងបងប្អូនមើលប្រមាណប៉ុណ្ណឹងហើយព្រោះខ្ញុំវាអត់សំខាន់ទេ បាទព្រោះអត់សំខាន់ទេមិនចង់បាន view មិនចង់បានអីទេគាត់មិនចង់ដឹង view អីទេគាត់ណាគាត់ណាចង់ដឹងព្រោះវាកាំងចេះព្រោះអត់វាអត់មានស្ទឹកទេមិនបានវាកាំង view ខ្ញុំវាឆ្ងល់ចេះប៉ុន្តែមានមានមានគេ call មកមុនហ្នឹងបានវាកាំងហ្នឹងហើយគេ call មកទៅខ្ញុំបិទទៅក៏កាំងទៅបាទកាំង view រហូតទៅបាទអញ្ចឹងហើយបានជាយើងនិយាយលេងសើច ខ្ញុំនិយាយនេះខ្ញុំចង់ប្រាប់ថាបងប្អូនណាឲ្យតែយើងដើរតាមគុណធម៌មនុស្សធម៌ភាពត្រឹមត្រូវគ្មានល្អីល្អជាងទ្រឹស្ដីព្រះទេពពុទ្ធថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់រាសីដែលវាអាចឡើងបានណាគឺអាស្រ័យលើយើងធ្វើល្អឬអាក្រក់មនុស្សខ្លះរស់នៅក្នុងកំណើទ្រព្យសម្បត្តិ ក៏ប៉ុន្តែមួយថ្ងៃមួយថ្ងៃ ខ្លាចស្លាប់ជាងអ្វីអ្វីទាំងអស់ហើយរស់នៅអត់មានសុភមង្គលក៏មានដែរអ្នកខ្លះឃើញគេមានទ្រព្យសម្បត្តិច្រើនដំបូងកាលពីមិនទាន់មានទ្រព្យចង់បានទ្រព្យសម្បត្តិជីល្អប្រើប្រាស់ចង់បានឡានទំនើបជីណាចង់បានឡានទំនើបជីណាដល់ហើយទៅ អ្នកខ្លះទៀតចង់បាន ណែណែណែណែណែធ្វើមានដល់ពេលបានមាន មានអីទាំងអស់យូរយូរលែងពេញចិត្តមានចង់បានសុភមង្គលព្រោះប្តីអត់នៅផ្ទះប្តីមានស្រីច្រើនជួនណាប្រពន្ធហឺហាពេកដើរចោលផ្ទះដើរចោលកូនអត់នៅនឹងផ្ទះប្រពន្ធដើររោប្រើឈ្មោល ដោយលោកជំទាវខ្លះខ្លះអីចឹងទៅ ពេលខ្លះទៅមកតាក់តងមករត់មកលេងស្រុកអាមេរិកម្ដងម្ដងអីជួបអាសក់វែងអាសក់ខ្លីអីស៊ីស៊ូគ្នាទៅវាយបោកច្បាប់គ្នានៅ កលីនឹងមកធោះទៅត្រឡប់ទៅផ្ទះវិញទៅលេងសិតតែម៉ាក់ម៉ាក់ហ្នឹងអីបងប្អូនទៅពេលចឹងវាអត់មានសុភមង្គលអីណាពួកអីពីពួកអី ពីព្រោះយើងអត់ស្មោះត្រង់ហើយធម៌ព្រះព្រះអង្គថាឲ្យតែយើង មានការស្មោះត្រង់សេចក្តីសុខហើយឲ្យតែយើងស្មោះត្រង់ទៅលើអ្វីមួយប៉ុន្តែកុំស្មោះត្រង់លើអាក្រក់កុំស្មោះត្រង់ដោយអាលែងស្រឡាញ់កុំមុនីទោះជាកុំមុនីសម្រាប់មនុស្សក៏ល្អដែរណាអានឹងមិនមែនទេអានឹងមិនមែនហៅស្មោះត្រង់ទេមិនហៅស្មោះត្រង់យើងស្មោះត្រង់ជាមួយគុណធម៌យើង ស្មោះត្រង់ជាមួយមនុស្សយុត្តិធម៌ យើងស្មោះត្រង់ជាមួយមនុស្សដែលមានមនុស្សធម៌អញ្ចឹងឲ្យយើងស្មោះត្រង់ចំពោះអានោះយើងកុំស្មោះត្រង់ចំពោះថាលោកឡុងមានលុយច្រើន លោកឡុងមានបញ្ញាអឺលោកឡុងមានទ្រព្យសម្បត្តិឧបមាខ្ញុំឧបមាអឺលោកឡុងរូបស្អាតស្មោះត្រង់ដោយសារគេរូបស្អាតស្មោះត្រង់ដោយសារគេមានលុយច្រើនស្មោះត្រង់ដោយសារគេមានបញ្ញា ស្មោះត្រង់ដោយសារអត់ទេ ធ្វើជាមនុស្សកុំឲ្យស្មោះត្រង់ទៅលើបុគ្គលឲ្យស្មោះត្រង់ទៅលើទង្វើយើងយើងទាំងអស់គ្នា ប្តីយើងក៏យើងមើលទង្វើគាត់ប្រពន្ធយើងក៏យើងមើលទង្វើគាត់ហើយយើង ស្រឡាញ់មនុស្សម្នាក់គឺយើងស្រឡាញ់នឹងទង្វើមិនអញ្ចឹងយើងអត់ស្រឡាញ់ជាមួយគ្រាន់តែរូបទេស្រឡាញ់ទង្វើទង្វើរបស់មនុស្សយើងស្រឡាញ់លើទង្វើឧបមាតែមនុស្សខ្លះគាត់ខ្មៅទេ គាត់ខ្មៅគាត់អត់ស្អាតទេប៉ុន្តែទង្វើល្អគាត់មហិមាទង្វើល្អគាត់វាស្អាតវាបរិសុទ្ធជាងរូបសម្ផស្សគាត់ទៅទៀតដូច្នេះគាត់ត្រូវបានគេគោរពត្រូវបាន គេស្រឡាញ់ច្រើនអ្នកខ្លះរូបស្អាតក៏ប៉ុន្តែទង្វើពួកដែលរូបស្អាតនឹងថោកទាបនរកជាងប្រែតដេរិឆាន ខ្លាំងជាងនរកប្រែតដេរិឆានទៅទៀតដូច្នេះរូបស្អាតមែនប៉ុន្តែគេអត់គោរពគេអត់ស្រឡាញ់គេស្អប់ខ្ពើម អញ្ចឹងមិនមិនស៊ីសងលើទង្វើអញ្ចឹងបានយើងឲ្យតម្លៃមនុស្សទៅលើទង្វើបើទង្វើអ្នកឯងល្អអូខេអានឹងគេទៅសើបើទង្វើមិនល្អអញ្ចឹងមានរឿងអីពាក់ព័ន្ធជាមួយនឹងរាសីមានពាក់ព័ន្ធអីជាមួយនឹងរាសីខែចែកចូលឆ្នាំអីអត់មានទេណាណាឥឡូវកាលពីខ្ញុំនៅនៅបោះបងប្អូនខ្ញុំសោតធរតម្លើង រាសីគេពេលខ្លះខ្ញុំគ្រោះថ្នាក់ខ្លួនឯង ហើយសួរថាអីចុះគ្រូអ្នកឲ្យរាសីគេអាមិនក៏ខ្លួនឯងអត់មានរាសីខ្ញុំសូត្រធម៌ខ្ញុំនៅចាំបានសូត្រធម៌ខ្ញុំមានបងប្អូនចាំខ្ញុំប្រោះព្រំបងប្អូនតិចខ្ញុំសូត្រសូត្របល័យប្រោះព្រំបងប្អូនតិចប៉ុន្តែបល័យជាខ្មែរទេណាគេសូត្រចេះរីព្រះពុទ្ធមន្តប្រសើរពេកពន់ព្រះអង្គស្វាត់ជាយនៅក្នុងពេលល្ងាចអង្គអាចកំចាយកំចាត់អន្តរាយរយពន់ចេញឆ្ងាយមែនពិតយើងមានជោគជ័យមានគោសួស្ដីពីសតបត្តិ10 ពុទ្ធមន្តលន់លឺប្រឡងប្រណិត ប្រឡងប្រណិតដោយចិត្តជ្រះថ្លាខ្មោចព្រាយបិសាចសត្រូវខ្លោបខ្លាចអំណាចចេស្តានៃព្រះពុទ្ធមន្តសោភ័ណ្ឌថ្លៃថ្លាអនអង្កាយាវន្តាបង្គំព្រះរតនត្រ័យមានរិទ្ធិខ្លាំងខ្លាយត្រៃថ្លាឧត្តមលើសមនុស្សសត្វផងកន្លងអិនព្រំទេវតាតូចធំក្រុងមេអាសរាគ្រុឌនៀកពិភពគុណធៈគុណធប់កៃណោបាក់សាព្រាយបិសាចយៈអរិយណតានៅព្រៃប្រឹក្សាបរពតគិរីភ្នំតូចភ្នំធំភ្នំទីរភ្នំស្រួយគ្រប់ទាំងទិសទី សឹងតែលំទោនលំអោនសេសីកោតខ្លាចបារមីនៃព្រះពុទ្ធមន្តព្រះអង្គស្វាត់ជាយកំចាត់កំចាយអន្តរាយរប៉ុនទុកសោកចង្រៃទុកសោករោគភ័យចង្រៃសាស្ត្រគុណឧបទ្រពច្រើនជនលើលន់យ៉ាងណាអានឹងដូចចឹងបងប្អូនមើលយើងសូត្រយើងសូត្រពុទ្ធមន្តអូខេសួរថាតើវាដូចខ្លឹមសារទេខ្មោចព្រាយបិសាចសត្រូវខ្លោបខ្លាយអំណាចចេស្តានៃព្រះពុទ្ធមន្តអូខេដូចធម៌ដែលព្រះអង្គសម្ដែង ព្រះអង្គសម្ដែងអំពីករណីយមេតិករណីយមេតិសោតគឺធរនឹងមិនមែនដេញខ្មោចដេញព្រាយទេធរនឹងឲ្យអភ័យដល់គេតាឲ្យអភ័យទៅដល់ពួកអមនុស្សណាឲ្យអភ័យឲ្យគេឲ្យសេចក្តីស្រឡាញ់យើងប្រាប់ថាអ្នកទាំងឡាយកុំមកធ្វើបាបខ្ញុំខ្ញុំតែងតែអត់ទឹះធ្វើបន់គុណកុសលអត់ទឹះជូនដល់អ្នក សូមអ្នកទទួលយកបុណ្យកុសលដែលយើងបានឧទ្ទិសឲ្យអ្នកអញ្ចឹងធម៌ហ្នឹងគឺធម៌យើងឲ្យអភ័យទៅដល់ពួកអតិសមានកាយពួកដែលមានកាយមិនមិនប្រកប ដែលយើងហៅថាអតិសមានកាយកាយដែលមិនប្រកបឬក៏ពួកព្រៃបិសាចណាគឺយើងផ្ដល់នៅចិត្តមេត្តាដល់គេហើយបើយើងជាមនុស្សខូខើជាមនុស្សខូខើដោយពួកហ៊ុនសែនតម្លើងគ្រូគ្រាដោយអឺអឺ ដូចអាហ៊ីងមុនហៀងហ៊ីងមុនហៀងអីគេតម្លើងគ្រូគ្រាអីហើយបើសិនណាជាសាកមើលបំបាញ់មកគ្រាប់ទៅធ្លុះពីមួយចំហៀងទៅចំហៀងសួរតែគ្រូនឹងជួយបាន ជួយអត់បានទេបើសិនណាជាមានក្របកភ្លើងទៅប៉ះអីហ្នឹងគឺធ្លុះពីមួយចំហៀងទៅមួយចំហៀងហេតុអីបានគ្រូជួយអត់បាន ព្រោះធ្វើអំពើអាក្រក់ធ្វើអំពើអាក្រក់ច្រើនចឹងទោះជាខំតម្លើងគ្រូលើករាសីខំប្រឹង អីកោះធ្នូអីទៅកប់ នៅកន្លែងហុងស៊ុយហុងមិនស៊ុយយ៉ាងណាក៏ដោយក៏គួងតែស្អុយឈ្មោះនៅក្នុងប្រវត្តិសាស្ត្រដែរដោយហ៊ុនសែនហ្នឹងអំណាចស្មែហ៊ុនសែនបងប្អូនស្មើតែហ៊ុនសែនអត់ខូចឈ្មោះក្នុងប្រវត្តិសាស្ត្រហ៊ុនសែនខ្លួនឯងដឹងច្បាស់ដឹងច្បាស់ថាងាប់ទៅហ្នឹងខ្ញុំប្រាប់ដឹងច្បាស់ថាងាប់ទៅហ្នឹងមិនរួមិនស្រួលហ្នឹងហ៊ុនសែនហ្នឹងប្រាប់គេថាកូនណាណាសូមឲ្យកូនឯងហ្នឹងយកសពកូនធ្វើភ្នោប៉ាឲ្យទៅជា 1000ភ្នោណាកូនកុំឲ្យគេដឹងថាមួយណាជាភ្នោពិតប្រកបរបស់ប៉ាពីព្រោះអីពីព្រោះខ្លាចប្រជាជនខ្មែរហ្នឹងគេនាំគ្នាយកខ្មោចប៉ាយកទៅឧបកិច្ចឲ្យប៉ាខ្លាយទៅជាប្រេតមិនចាប់ជាតិខ្លាយជានរកមិនចាប់ជាតិតទៅទៀតដូច្នេះពេលដែលប៉ាងាប់ទៅកូនឯងធ្វើធ្នូធ្វើម៉េចឲ្យគ្រប់5000ធ្នូកូនកុំឲ្យគេរកប៉ាឃើញដល់អាណាមួយមែនទេ គាត់ដឹងខ្លួនគាត់តែគាត់ធ្វើអាក្រក់គាត់ដឹងខ្លួនគាត់ហើយគាត់ថាគាត់នឹងយកខ្លួនគាត់នឹងទៅកប់នៅនៅអីអាវិមានឈ្នះឈ្នះនោះខ្ញុំថាគាត់បោកទេហ៊ានទៅកប់នៅកន្លែងនោះហ៎គាត់គិតទេគាត់គិតថាអាកន្លែងនោះនឹងអាចជាកន្លែងចែកដីរបស់គាត់ទេអត់ទេមិនមែនជាកន្លែងចែកដីរបស់គាត់ទេតាដី ចូលឡុងឡើង ទៅនឹងអាកន្លែងនោះខ្ទេចបើមិនខ្ទេច ក៏ដែលចូលឡុងឆ្នៃឲ្យទៅជាស្តង់ដារខ្មែរហើយទុកកន្លែងហ្នឹងដាក់ជាកន្លែងមួយទុកជាគុក អានឹងបើមិនវាយកំទេចចោលឆ្នៃ អាកពូលនឹងឲ្យទៅ ជាស្តង់ដារខ្មែរបន្ទាប់មកដាក់កន្លែងនឹងដាក់ថាកន្លែងពួកអាសន្នទិដ្ឋភាពក្បត់ជាតិជាមួយនឹងជនបរទេសយើងមិនបាច់ថាយួនទេ ណាយើងមិនបាច់ថាយួនទេបងប្អូនដឹងហើយអាណាសន្តិទ្ធភាពជាមួយបរទេសបកណាសន្តិទ្ធភាពជាមួយបរទេសអីហ្នឹងយើងដឹងតែទាំងអស់យកអាកន្លែងហ្នឹងឆ្នៃធ្វើកន្លែងគុកដាក់ខ្មោចគុកខ្មោចដាក់គុកខ្មោចនិយាយរួមកន្លែងហ្នឹងដាក់គុកខ្មោចខ្ញុំនិយាយច្រើនដងកន្លែងហ្នឹងដាក់គុកខ្មោចអាណាងាប់ទៅក៏ដោយងើបឯងមកកាត់អាណាក្បត់ជាតិដាក់ឯងចូលក្នុងនឹងទាំងអស់គូរូបឯងហើយធ្វើរូបសម្លាក់សូនរូបឯងធ្វើជាសូនរូបវាតូចតូចតូចតូច ចងដាក់ទណ្ឌកម្មវានៅក្នុងនឹងដាក់នេះឈ្មោះអីឈ្មោះអីដាក់វាកូនមានប្រមាណអ្នកវាដឹកនាំប្រទេសប្រមាណឆ្នាំតសេប្រវត្តិវាຕົកសម្រាប់ប្រជាជនកូនខ្មែរចំនួនក្រោយចូលទៅមើលយកលុយកន្លែងហ្នឹងចូលទៅយកលុយចង់ទៅមើលកន្លែងហ្នឹងយកលុយអ្នកណានិស្សិតបញ្ញវន្តចង់ទៅសិក្សាប្រវត្តិសាស្ត្រឲ្យនៅកន្លែងហ្នឹងដាក់អាប្រវត្តិសាស្ត្រពួកក្បត់ជាតិនៅកន្លែងហ្នឹងទាំងអស់ហើយរៀបចំកន្លែងមួយឋានសួគ៌មួយសម្រាប់អាកន្លែងហ្នឹងគេហៅឋាននរកពួកក្បត់ជាតិលោកី កន្លែងមួយទៀតដាក់ឋានសួគ៌មនុស្សស្នេហាជាតិរៀបចំកន្លែងឋានសួគ៌មនុស្សស្នេហាជាតិដាក់ដាក់អ្នកស្នេហាជាតិទាំងអស់នៅក្នុងនឹងដាក់ប្រវត្តិអ្នកស្នេហាជាតិប្រវត្តិសាស្ត្រអ្នកល្អល្អទាំងអស់នៅក្នុងនឹងមានបណ្ណាល័យមានកន្លែងអានសភៅមានកន្លែងសិក្សាមានអីកន្លែងហ្នឹងអាកន្លែងឋាននរៈអ្នកណាចង់ទៅសិក្សានៅកន្លែងឋាននរៈហ្នឹងក៏ទៅសិក្សានៅពួកឋាននរៈលោកីដែលដាក់ពួកអាក្បត់ជាតិបំផ្លាញជាតិហ្នឹងដែរ អានឹងអញ្ចឹងអង្គធ្វើបានរឿងអីធ្វើមិនបានធ្វើបានបើដេកចូលឡងទៅនេះហ្នឹងធ្វើបានធ្វើបានក្រៅពីដេកចូលឡងមិនដឹងទេបើដេកចូលឡងធ្វើបាន សាកមើលមើលធ្វើឲ្យតតបានអីចង់ទៅកប់នៅកន្លែងនោះទៅកប់កន្លែងនោះល្មមឲ្យអាដេកចូលឡងនឹងទៅកែកន្លែងនោះคลายទៅជាឋានរុលោកីដាក់ពួកអាសន្តិភាពក្បត់ជាតិជាមួយយួនអូសុំទោសមិនថាជាមួយយួនទេជាមួយបរទេស ណាអាអញ្ចឹងហើយនិយាយអញ្ចឹងតិចថាខ្ញុំនិយាយនឹងអីណាខឹងកំហឹងអីអត់ទេ ជាការពិតហើយហ៊ុនសែនក៏ដឹងខ្លួនឯងដែរក៏ដឹងថាខ្លួនឯងនឹងមានជោគវាសនា ប្រជាជនខ្មែរជំនាន់ក្រោយនឹងបើអត់ពីអាឡុងទៅក៏ដោយក៏មានគេមានកំណត់នឹងណាអាកំណត់នឹងគេអត់មាននេះទេ គេតែសេទុកនៅក្នុងប្រវត្តិសាស្ត្រខ្ញុំប្រាប់គេតែសេទុកនៅក្នុងប្រវត្តិសាស្ត្រចំនួនក្រោយណា បើសិនណាចំនួនអាឡុងនឹងធ្វើមិនបានចំនួនកូនចៅអាឡុងអាចធ្វើបានណាខ្ញុំមិនជឿថាអស់មនុស្សស្នេហាជាតិទេវ៉េមិនដែលពួកឯងពង្វក់មនុស្សដល់ថ្នាក់អស់ស្នេហាជាតិទេអត់ទេអើសម្រាប់មិនអស់ទេអញប្រាប់ទៅពួកឯងសម្រាប់មិនអស់ទេចាប់ដាក់គុកមិនអស់ទេអ្នកស្រឡាញ់ជាតិពិតប្រកបណាអានឹងគឺចាំអស់ទេឲ្យតែពួកនឹងមានសេដ្ឋកិច្ចគ្រាន់បើរស់នៅដោយសេចក្តីថ្លៃរស់នៅដោយសមរម្យហើយពួកគេលែងទៅរក លែងតែចង់បានរបស់ច្រំពីឯងហើយ ពេលហ្នឹងឯងប្រវល់ក្បាលគេលែងបានហើយអាហ្នឹងគឺនិយាយគ្នាឲ្យហើយណានិយាយគ្នាឲ្យហើយអាហ្នឹងប្រាប់ពួកលោកឯងឲ្យ ដឹងទៅលីលីលីនូអេលីលីលីនូឯលីនៅលីនៅចាំបាច់10ជាតិអីទៀតអាហ៊ុនសែននឹងយងងាប់មុនអញផង ហើយចាំបាច់10ជាតិអីទៀតតែអាខានតាវ៉ាន់អីដាក់អាខាអាខានតាវ៉ាន់អត់ដេកទេស្មើហ្នឹងហើយម៉ោងហ្នឹងវាម៉ោងដេកម៉ោងពួនចូលមកស្អីទៀតម៉ោង7:02ហើយហ្នឹងហើយណាអាអាអាលីនៅអញចាំបាច់10ជាតិស្អីតែជាតិហ្នឹងហើយជិះមើលតែហ៊ុនសែនងាប់ទៅទៅហើយចាំបាច់10ជាតិស្អីអាងងៃអញទៅអាយុ45ហ្នឹង 45ឆ្នាំថ្មីតាហើយហ៊ុនសែនណែមើលផ្ទៃទឹកដេកទឹកធ្វើចែកដីទុករួចហើយហ្នឹងហ៊ុនសែនហ្នឹងគ្រាន់តែមួងអញលឺថាហ៊ុនសែនធ្វើប្រមាណ1000មួងសម្រាប់ទុកកុំឲ្យគេដឹងប៉ុណ្ណាមុងហ្នឹងគឺគ្រាន់តែធ្វើចោលទេដើម្បីឲ្យកូននឹងមានអធិពល ហើយស្មានណាអាម៉ាណែតនឹងទប់ទល់ជាមួយពួកយើងរួច ហើយស្មានថាអាម៉ាណែតនឹងទប់ទល់មួយពួកយើងរួចទប់ទល់អត់រួចទេអញប្រាប់ទៅទប់ទល់អត់រួចទេណាបើអាអាម៉ាណែតអត់កែប្រែកម្មវិធីនយោបាយទៅណាគិតគិតអត់រួចទេអញប្រាប់ទៅកុំថាឪ West Point ម៉ែ West Point ហើយចេញមកពីឋានប៉ិន West Point ក៏គ្មានកឡូដែរអញប្រាប់ទៅ ប៉ុន្តែតែរាល់ថ្ងៃហ្នឹងពួកវាកាន់កាភ្លើងប៉ុន្តែតែងាប់ហ៊ុនសែនណាឯងចាំមើលទៅតែហ៊ុនសែនអេតិបេសោទៅប៉ុន្តែអញចង់ឲ្យហ៊ុនសែនអេតិបេសោអញចង់ឲ្យហ៊ុនសែនរស់រស់ហើយរងចាំមើលគេដឹកនាំម្ដងគេដឹកនាំឲ្យឃើញដើម្បីឲ្យហ៊ុនសែនពេលដែលគេដឹកនាំឲ្យហើយណាឲ្យហ៊ុនសែនឃើញយើងដឹកនាំមួយឆ្នាំណាប៉ុន្តែមើលទៅមិនបានទេប៉ុន្តែហើយណាក៏ យករូបហ៊ុនសែនហ្នឹងថ្ងៃក្រោយ ទៅយករូបហ៊ុនសែនហ្នឹងមកប្រាប់ហ៊ុនសែនឲ្យហ៊ុនសែនក្អួតឈាមមកផលិតខ្សែវីដេអូមួយឲ្យម្នាក់ដែលថតរឿងកូនប្រុសក្រុងពលិប្រច័ន្ទដែលមុខដោយហ៊ុនសែនហ្នឹងដើរតួពេលដែលគេដឹកនាំប្រទេសល្អហើយដើរតួជាហ៊ុនសែនធ្វើអតីតនាយករដ្ឋមន្ត្រីហើយក្អួតឈាមវ៉វ៉ខ្ញុំពិតជាខុសធ្ងន់ណាស់ មិនគួរខ្ញុំធ្វើជាអាយ៉ងយួនកញ្ជះចិនហើយនឹងជាចៅទូតរបស់រុស្ស៊ីដូច្នេះទេអោព្រះម្ចាស់ថ្លៃអើយមកដេចក៏ខ្ញុំថោកទាបយ៉ាងនេះអឺអឺអឺក្អួតមកចេញឈាមអានឹងអានឹងអានឹងនិពន្ធនិពន្ធធ្វើជា ប៉ុន្តែហ៊ុនសែនងាប់ហើយប៉ុន្តែយើងនិពន្ធធ្វើដូចជាហ៊ុនសែននឹងរស់ហើយធ្វើដោយហ៊ុនសែននឹងស្ដាយក្រោយអូខេធ្វើដោយហ៊ុនសែននឹងស្ដាយក្រោយអូយបងប្អូនឯងខ្ញុំនិយាយប៉ុណ្ណឹងសិនណាបងប្អូនណាហ្នឹងហើយសរុបមកវិញប្រធានបទដែលខ្ញុំចង់និយាយគឺខ្ញុំស្អប់ ពួកទ្រឹស្ដីកុម្មុយនីសជាទីបំផុតពីរឿងទ្រឹស្ដីផ្ទុយពីសកម្មភាព ទ្រឹស្ដីរបស់វា គឺខុសពីសកម្មភាពទាំងអស់វាចោទគេថាគេបល័យពូជសាស តែវាមិនព្រមប្តឹងគេទេវាលើកទ័ពទៅ បំផ្លាញគេណែហើយក្នុងនាមវាជា មហាអំណាចពិភពលោក ហើយជាឧត្តមក្រមប្រឹងជាសន្តិជាជាស្ថិតនៅ ក្នុងឧត្តមក្រមប្រឹក្សានៃ អង្គការសន្តិសុខអចិន្ត្រៃយ៍ពិភពលោក មានសិទ្ធិប្តឹង ប្រទេសអ៊ុយក្រែនទៅរដ្ឋាភិបាលអ៊ុយក្រែនទៅ ICJ បើសិនណាជាយើងមានផុសតាងថាអ៊ុយក្រែនពិតជាបល័យពូជសាសហេតុអីបានយើងអត់ផ្ដឹងហេតុអីបានជាយើងលើកកងទ័ពទៅឈ្លានពានគេវាខុសពីច្បាប់វាខុសពីធម្មនុញ្ញប្រទេសមហាអំណាចជាពិសេសខ្លួនឯងជាអង្គការសហជីវជាតិរឿងអីមានរឿងអីត្រូវទៅឈ្លានពានប្រទេសតូចតាចវាផ្ទុយពី វាផ្ទុយពីច្បាប់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិអាហ្នឹងគឺវាចឹងអញ្ចឹងយើងឃើញហើយយើងដឹងហើយថារុស្ស៊ីវាឈ្លានពានគេហើយមិនបាញ់និយាយច្រើនទេពួកអា CPP ខំប្រឹងជួយអា CPP មួយចំនួនខំប្រឹងជួយទៅរដ្ឋាពួកអា CPP ខំប្រឹងជួយយ៉ាងណាក៏ដោយអូខេខំប្រឹងជួយប្រម៉ូតពូទីនយ៉ាងណាក៏ដោយក៏វាទៅរួយដែរពួកអា CPP ដែលវាផឹងរាល់ថ្ងៃហ្នឹងដោយសារអីដោយសារតែពួក អឺពួកចិនវាមកប្រើមកប្រើពួកអានឹងឲ្យវាធ្វើម៉េចឲ្យប្រជាជន ខ្មែរនឹង យល់ថាពូទីននឹងត្រូវពូទីននឹងមិនមែនឆ្លៀនពៀនទេប៉ុន្តែហ៊ុនសែននឹងវាហួសហើយបោះឆ្នោតហួសហើយអានឹងរឿងមួយ បាទរឿងមួយរឿងមួយទៀតបងប្អូនណារឿងមួយទៀតជារឿងដែលយើងគួរពិចារណានៅក្នុងប្រទេសកម្ពុជាយើង រឿងដែលយើងគួរពិចារណា នៅក្នុងប្រទេសកម្ពុជាយើង នៅលើទឹកដីនៃ ប្រទេសអ៊ុយក្រែននៅលើទឹកដីនៃប្រទេសអ៊ុយក្រែនដែលដែលដែលរឿងថាអ៊ុយក្រែនបានប្តឹងទៅអង្គការសន្តិសុខពិភពលោក នឹងឲ្យដកបេក្ខភាពរុស្ស៊ីចេញពីក្រមអចិន្ត្រៃយ៍ សន្តិសុខពិភពលោក តែច្បាប់អត់មាន ច្បាប់មានតែការផ្ជួខ្ញុំថា បើផ្ជួបើច្បាប់ផ្ជួបានផ្ជួឲ្យហើយទៅផ្ជួហើយសូមចាត់ការបើបើច្រកច្បាប់អាចឲ្យផ្ជួបានផ្ជួទៅផ្ជួវាទៅ អានឹងអង្គការសន្តិសុខខាងនេះនឹង ឲ្យតែសម្រេចបានព្យួរអារុស៊ីមួយសិនទៅបើថាដកចេញដកមិនបានទេព្យួរវា ហើយតែព្យួរវាហើយវាអត់មានអធិពលអីនិយាយទៀតវាអត់មានអធិពលអីនិយាយទៀតដូច្នេះពេលហ្នឹងយើងចង់ធ្វើអីបាន វាអត់មានសិទ្ធមកវេតោអីទៀតទេ វាអត់មានសិទ្ធមកវេតោបើយើងព្យួរវាហើយអញ្ចឹងអង្គការសហជីវជាតិនៅចាំអីទៀតព្យួរអានឹងតែហ្មងទៅរៀបចំបោះឆ្នោត9 15 9លើ15 9លើ15បោះឆ្នោតទៅព្យួរអារុស៊ីនឹងទុកមួយដុំសិនទៅព្យួរវាទៅមើលឲ្យវាមាន សង្គ្រាមលោកលើកទី3មើលបំផ្លាញអាមួយនឹងចោលមើលឲ្យវាណានៃតែហ្មងទៅណាឲ្យវាណានៃតែហ្មងតាផ្ដាច់ឬគល់ពួកអាគមនេះឲ្យអាគមនេះក្នុងស្រុកខ្មែរនឹងវាញ័របាក់ស្បាតណា ឲ្យវាញាស់បាក់ស្រាទៅមើលមើលបើថាវាប្រកែពេកហេអានឹងយើងមិនចង់ឲ្យវាអញ្ចឹងទេប៉ុន្តែអានោះហើយចេះតែហ៊ុនសែនចេះថាអឺមានតែការចរចាចរចាស្អីបើអាប្រកាច់មហាអំណាចនឹងវាអត់ចរចាអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែនគេសុំវាចរចាវាមិនចង់ចង់ចរការមួយគេបើវាថាមិនចរការទេ អាពូទីននឹងវានិយាយមិនចរចាហើយខ្លួនឯងអត់រុញអីទេអត់ជួយជំរុញទៅពូទីន ហើយអត់ជួយដកទុនកម្មទៅពូទីននេះអត់ទេអត់ជួយអីទាំងអស់បើនេះបោះឆ្នោតឲ្យគ្រប់ត្រូវដល់ពេលខ្លួនឯងចេះតែនាំគ្នាទៅសេអូយមិននឹងស្អីទេបងប្អូនណាចឹងហើយបានជាខ្ញុំជាភ្ជាប់នៅក្នុងរឿងស្រុកខ្មែរជាមួយនឹងពូទីនដែលចូលឆ្លៀនពៀននឹងយួនចូលឆ្លៀនពៀនដូចគ្នាបេះបិទបងប្អូនណាបើបដ ாய் ឲ្យពូទីននឹងឆ្លៀនពៀនអ៊ុយក្រែនបានណាថ្ងៃក្រោយអាមេរិកក៏អាចទៅឆ្លៀនពៀនខ្មែរបានដូចគ្នាពេលហ្នឹងពូទីនអត់ជួយខ្មែរទេ ព្រោះហើយមិនបាច់មិនបាច់មិនបាច់ហ៊ុនសែនហៅឲ្យចិនអីមកជួយអីទេហៅធ្វើស្អីអបកាច់នេះពួកឯងហៅគេឲ្យមកជួយធ្វើស្អីបើកាលដែលគេជួយអ៊ុយក្រែនឯងថាកុំជួយបើជួយ ទៅសង្គ្រាមវាមិនចប់ទេអញ្ចឹងអញ្ចឹងថ្ងៃក្រោយបើសិនណាជាអាមេរិកអីទៅវាយហ៊ុនសែនឯងអីណាទៅវាយហ៊ុនសែនឯងឧបមាខ្ញុំថាបើទេខ្ញុំនិយាយបើទៅវាមិនអាចមានរឿងនឹងកើតឡើងទេ ប៉ុន្តែគ្រាន់តែប្រៀបធៀបអាទ្រឹស្ដីចោលមកសៀតនោះណាអាទ្រឹស្ដីចោលមកសៀតដែលឥតគោលដៅនោះណាខ្ញុំថាទៅបើមហាអំណាចណា មួយទៅវាយយើង សុំកុំសុំគេកុំសុំអាវុធគេណាកុំសុំអាវុធគេហើយកុំឲ្យគេជួយឲ្យសោះឯងតែហ៊ានឲ្យគេជួយរឿងអាពួកឯងតែហ៊ានឲ្យគេជួយរឿងពួកអីថាកុំជួយកុំជួយខ្ញុំបើអ្នកឯងជួយខ្ញុំធ្វើម៉េចគេសម្លាប់ខ្ញុំអស់អឺ ចឹងកុំជួយខ្ញុំណាបានខ្ញុំនឹងគេសម្លាប់ក្រុមខ្ញុំនឹងគេសម្លាប់អស់ណាបានក្រុមខ្ញុំនឹងគេសម្លាប់អស់ហើយតែក្នុងក្រុមខ្ញុំគេសម្លាប់អស់ចាំបាច់យីច្បាំងអីទៀតមានចាំបាច់ច្បាំងអីទៀតចប់ហើយសង្គ្រាមនឹងចប់បាត់ហើយចប់ត្រឹមតែក្រុមខ្ញុំគេសម្លាប់អស់ចឹងហ្មងចឹងហើយបានថាខ្ញុំស្អប់ស្អប់ណាស់អាទ្រឹស្ដីហ្នឹងខ្ញុំស្អប់មែនទែនហ្មង ខ្ញុំមិនខ្ញុំមិនមែនកាន់ជើងពលលោកសេរីទេ ប៉ុន្តែអាទ្រឹស្ដីអមនុស្សធម៌និងអគុណធម៌បែបហ្នឹងខ្ញុំស្អប់មែនទែនហ្មងបាទខ្ញុំស្អប់មែនទែនអញ្ចឹងសូមផ្ដាំទៅពួក CVP ល្មមឈប់ទៅ អញប្រាប់ប្រមាណដងអញឡាយតាំងពីរឿងសង្គ្រាមអ៊ុយក្រែនមកអញប្រាប់ថានៅឲ្យស្ងៀមអូខេនៅឲ្យស្ងៀមសិននៅតាមដានមើលសិក្សាតាមដានមើលសិក្សាតាមដានមើលសិក្សាវាយតម្លៃ នៅសង្គ្រាមពិភពលោកនោះវាយតម្លៃឲ្យច្បាស់ងាយស្រួលយើងរៀបចំយុទ្ធសាស្ត្រផែនការដឹកនាំប្រទេសជាតិយើងថាតើយើងគួរធ្វើយ៉ាងម៉េចដើម្បីជីកកិច្ចផុតពីបញ្ហាអស់នឹងហេតុអីបានជាមិននាំគ្នាធ្វើការងារនឹងហេតុអីបានជាចេញមកប្រោកប្រាជ្ញតប៉ែអីហ៊ុនសែនអីចេញមកធ្វើជាអ្នកវិភាគអីនយោបាយអន្តរជាតិអីខ្លាចគេថាយើងនឹងវាវាល្ងងឯម៉េច ទុកឲ្យអាឡុងទុកឲ្យអីអ្នកនិយាយទៅពួកអាឡុងនេះវាគ្មានការងារអីធ្វើទេវាក្រៅតែពីនិយាយពីរឿងអ៊ុយក្រែនរុស្ស៊ីបន្ទោសរុស្ស៊ីហ្នឹងអាហ្នឹងវាមានអីនិយាយអឺជួនណាទៅនេះទៅអាហ្នឹងអញ្ចឹងអាហ្នឹងទួនាទីខុសគ្នាណាបងប្អូនណោះមិនអញ្ចឹងហ៎បានតែយីអាពួកនេះគួតគួតហ្មងបងប្អូនអរគុណច្រើនណាខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយនិយាយជាមួយអាពួកហ្នឹងនិយាយទៅហ្នឹងនាំតែក្តៅខ្លួនអាក្តៅខ្លួនហើយនាំតែឈឺបេះដូង សូមបញ្ចប់ប៉ុណ្ណឹងជូនពរសុខភាពល្អជួបគ្នាពេលក្រោយអាខណ្ឌសវណ្ណឯងបានតបានអីទេវួយវួយគ្នារវល់ប៉ុណ្ណឹងអរគុណជំរាបលាទាំងអស់គ្នាបងប្អូនសុខភាពល្អទាំងអស់គ្នាហើយឈប់ជឿគ្រូផ្លុំប៉ើងនឹងទៅពងមន់ពងមន់ទៅផ្លែទ្របមញងคล้ายជាពងមន់បើដឹងជាពងកដយទេ យ៉ាប់ដល់កអស់សំណោចហើយចង់ជួលគ្រូនឹងឲ្យទៅផ្លុំហ៊ុនសែនឲ្យប៉ើងទៅស្រុកយួនចុយតម៉ៃតែមកទៅអាយឃើញគ្រូនឹងឃើញគ្រូនឹងបងបងសូបូណាសូខ្ញុំឃើញគ្រូនឹងខ្ញុំតើអញអញមានលុយ1លានដុល្លារអញជួលគ្រូនឹងឲ្យផ្លុំហ៊ុនសែនឲ្យប៉ើងទៅស្រុកយួនឲ្យបាត់កុំឲ្យនៅទើសមុខទើសមាត់ខ្មែរ អរគុណជំរាបលាសុខភាពល្អសំណាងល្អភ័យវែងបងគ្រីស្តាបងច័ន្ទរីថាច់បងអឺគ្រីស្ទីណាកងជំរាបលាទាំងអស់គ្នាអរគុណទាំងអស់គ្នាបងអរគុណ